ណាយបធម្មខ្ញុំកណាសូមនមស្ការថ្វាយបង្គំចំពោះគុណចាស់ប្រធានធិរៈគ្រប់ព្រះអង្គសូមចរិនពរលោករស់ស្រីនិងនាងកញ្ញាញញឹមពិតបរិស័ទទាំងអស់ដែលកំពុងទៅទស្សនាការ live ផ្ទាល់សារជីពីមជ្ឈមណ្ឌលឧបធកម្មជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃពុទ្ធ10កើតខែផគុណឆ្នាំខាលចក្រស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី1ខែ មីនាឆ្នាំ2023សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិបណ្ដោះគំនិតនិងទស្សនៈខ្មែរក្រមជាកម្មវិធីដែលយើងផ្ដោតអារម្មណ៍ទៅលើការបណ្ដោះបណ្ដាលនៅចិត្តគំនិតនិងប្រាជ្ញាទស្សនៈវិជ្ជា ដើម្បីឲ្យពួកគាត់មាន ការចេះគិតចេះពិចារណាឲ្យមានស្មារតីរឹងមាំពេលដែលជួបប្រទះនៅបញ្ហាកើតឡើង យើងត្រូវមានស្មារតីរឹងមាំកើតឡើងកុំឲ្យចាញ់ច្រាបកុំឲ្យចាញ់ នៅការបង្ក្រាបរបស់ពួកសត្រូវរបស់យើងពេលនេះយើងមិនមានវាគ្មិនអីច្រើនអ្នកទេបានត្រឹមតែមួយអ្នកសិនបន្តិចទៀតដូចយើងនឹងមានវាគ្មិនបន្តចូលក្នុងកម្មវិធីរបស់យើងឥឡូវសូមស្វាគមន៍ប្រិយមិត្តមកជួបលោកថាច់ញឹកបងសុខសប្បាយបងបាទសូមគោរពបាទអរគុណសុខសប្បាយបាទណាថ្ងៃនេះយើងបានមកជួបគ្នាសាជាថ្មីជាកម្មវិធីបណ្ដោះគំនិតនិងទស្សនៈខ្មែរក្រម គឺជាកម្មវិធីយើងផ្ដោតអារម្មណ៍ទៅលើការបណ្ដុះបណ្ដាលសិទ្ធិស្មារតីសតិស្មារតីនៅទស្សនៈផ្សេងៗចំណេះដឹងផ្សេងៗដើម្បីធ្វើយ៉ាងណាឲ្យយុវជនរបស់យើងមានស្មារតីរឹងមាំឥឡូវហ្នឹងយើងមកចូលទៅក្នុងប្រធានបទយើងតែម្ដងគឺជាកម្មវិធីបណ្ដោះគំនិតតើអាត្មាចង់ដឹងអំពីបងថេកនិកថាបងជាអ្នកចូលក្នុងកម្មវិធីរបស់អាត្មាហ្នឹងច្រើនច្រើនកម្មវិធីមកហើយ ប៉ុន្តែអាត្មាក្រំដាក់ចំណងជើងមិនតាន់បានបញ្យលពាក្យថាពុទ្ធដោះកម្រិតនឹងទស្សនៈខ្មែរក្រមរបស់យើងតើខ្មែរក្រមយើងមានការបណ្ដោះកម្រិតយ៉ាងណាមានទស្សនៈយ៉ាងណាដើម្បីឲ្យយុវជនរបស់យើងជាប្រជាប្រដ្ឋរបស់យើង ចេះគិតចេះពិចារណា ចេះ រកនៅគំនិតផ្សេងៗយកមកពិចារណា យក ហេតុផលហើយយើងគោរពបប្រតិបត្តិអញ្ចឹងយើងយកមកពិភាក្សាសុំដំបងឡើងមកសួរថានេតិ ពាក្យថានេតិបានន័យថាម៉េចហើយបន្តមកបានថ្មសួរអំពីបណ្ដោះគំនិតហើយបន្តមកទៀតបានថ្មសួរអំពី ទស្សនៈខ្មែរក្រមតើពាក្យថានេតិបានន័យថាម៉េចសូមចេញបងថាញឹកបញ្យល់នេះសិនបាទឮដែរទេគុនឮឮច្បាស់បាទបាទអឺខ្ញុំកណាខ្ញុំបាទថិចញឹក ថ្ងៃនេះមានកិត្តិយសដ៏ល្អបានប្រតិគុណនាំពាក្យមកដោះស្រាយនៅបញ្ហាមួយ ចំនួនប៉ុន្តែកណាសូមប្រាប់ពីដើម ចប់មកគឺណាក៏មិនជាណាកវីបណ្ឌិតនោះកវីបណ្ឌិតនោះទេបាទប៉ុន្តែកណាជាជាកូនខ្មែរមួយរូបដែរបានរៀនបានតិចតួចប៉ុណ្ណេះឯងក៏ប៉ុន្តែការបកស្រាយនេះ បើសិនណាបងប្អូនយើងមានពាក្យខ្លះគួរសមមិនគួរសមនោះសូមអភ័យទោសផងបាទខ្ញុំសូម ដោះស្រាយដោយការយល់ដឹងបានបន្តិចបន្តួចបាទកណាចង់និយាយថានាទីនោះពាក្យថានាទីមួយម៉ាត់នោះគឺពេលវេលាពេលវេលាណានាទីនេះពេលវេលានេះបើយើងនិយាយឲ្យចំពាក្យខ្មែរខ្លាពេលវេលាទេគុណបាទអា ពេលវេលាពេលវេលាមួយម៉ាត់ហ្នឹងនោះជារួមឡៃទេមិនតាន់ដោះស្រាយនៅបញ្ហាថាអឺនេតិនេះជាអ្វីនេតិនេះត្រូវធ្វើការងារអីនេតិនេះត្រូវផលកម្មអីនេតិនេះត្រូវជានេតិអីសបផ្សាយពីអី ណាជាងតែនេតិនោះជាពាក្យសាធារណនាមអត់មានចេញ ថានេតិអីទេកណាចង់វែកនេះក៏ខ្លីគឺជាពាក្យហៅថាពេលវេលាអឺ តទៅមិនត្រូវទេសូមអភ័យទោសគុណកណាសូមថ្លែងនឹងហ្នឹងហើយបងថាញឹកមិនមែនមានន័យថាបានរៀនចេះដឹងអីខ្ពងខ្ពស់ទេគ្រាន់តែបានធ្លាប់មានបទពិសោធន៍ក្នុងការរស់នៅក្នុងសង្គមដូច្នេះក៏អាត្មាហ្នឹងក៏ចិត្តតែបណ្ដោះបណ្ដាចិត្តតែនាំគ្នានិយាយទៅដើម្បីជជែកគ្នាសន្ទនាគ្នាពិនេះពិនោះទៅដើម្បីនាំមកនៅ ផលប្រយោជន៍រីកចម្រើន ចំណេះដឹងណាវាថាទូនាទីហ្នឹងបានន័យអត់នាទីបានន័យថាដូចបងញឹកបាននិយាយមិញថាពេលវេលាទូនាទីអឺរបស់យើងហ្នឹងយើងត្រូវបំពេញនាទីដូចបដិច្ចមានទូនាទីយ៉ាងណាជាទូនាទីជាម្ដាយឪពុកទូនាទីជាពេលវេលាដែលយើងកំណត់ថាយើងត្រូវធ្វើអ្វីគឺទូនាទីនឹងឯងឥឡូវមកចូលមកដល់ពាក្យថាក៏បណ្ដោះវិញពាក្យថាបណ្ដោះកម្រិតហ្នឹងថា ព្រោះថាពាក្យនេះវាមានពីរមានបណ្ដោះមួយកម្រិតមួយហើយបន្តមកទៀតបានថានឹងទស្សនៈខ្មែរក្រមអាហ្នឹងនៅវាយោងគ្នាក្នុងប្រយោគរបស់យើងគឺនេតិបណ្ដោះគំនិតនិងទស្សនៈខ្មែរក្រមបានន័យថាម៉េចបានន័យថាខ្មែរក្រមនោះយើងត្រូវតែបណ្ដោះខ្មែរក្រមយើងត្រូវតែបណ្ដោះគំនិតនិងទស្សនៈកុំអោយវាសាញ់បានន័យថាកុំអោយវាសាញ់កុំអោយវាទិញចោះ អន់ទៅអន់ទៀបទៅបើធ្វើយ៉ាងណាយើងមិនដោះគ្នានឹងឲ្យចេះគិតចេះពិចារណា ថាហ្នឹងវាត្រូវត្រូវទេឬក៏ខុសយ៉ាងណាកុំចេះតែជឿដោយ ខ្វះហេតុផលខ្វះការគិតឧទាហរណ៍គឺថាគេថាអូអឺព្រះសិអាមេត្រីត្រាស់ដឹងហើយយើងនាំគ្នាជឿជឿជឿដោយខ្វះការគិតហ្នឹងហើយដូច្នេះអាការខ្វះការគិតហ្នឹងមកពេលយើងមិនបានបណ្ដោះវាឲ្យចេះគិតណា បាទបានន័យថាជឿចិត្តតែជឿហេតុផលមិនខ្វះខ្វះការហេតុផលខ្វះខ្វះការពិចារណារកហេតុផលច្បាស់ច្បាស់លាស់ជឿទាំងទាំងគេទាំងខ្វះការហេតុផលខ្វះការគិតរបស់យើងដូច្នេះយើងត្រូវតែបណ្ដោះគំនិតឲ្យចេះគិតតើឥឡូវពាក្យថាបណ្ដោះគំនិតនឹងបានន័យថាម៉េចបងញឹកបាទនេះគុណកណានេះខេញខាំងរូបនេះគុណហាកាំងរូបហ៎ខាំងរូបរូបនេះគុណ រូបតែឯងចប់ដើរដើរធម្មតាអីមិនអីជើចាអេអេនុងអេនុងរូបធម្មតានេះគុនដើរធម្មតាចាំមិនជានឹងគម្រាមខេញរូបកណាលីទេប៉ណ្ណេះសំលេងលឺមិនចឹងអត់អីទេបងដើរធម្មតាទេនិយាយជើចាបាទបាទកណាចង់បកស្រាយអំពីនឹងថាបណ្ដោះប៉ុន្តែបណ្ដោះនេះ បើយើងនិយាយអំពីវាមានតោច្រើនបែបច្រើនយ៉ាងណាគេហៅពាក្យថាបណ្ដោះមួយម៉ាត់នោះជាសាធារណនាមអត់មានចេញថាបណ្ដោះអ្វីទេប៉ុន្តែបណ្ដោះគំនិតនេះ លើកនៅពាក្យចំថាពាក្យបណ្ដោះគំនិតពាក្យហ្នឹងក៏ជាប់ពាក្យពីរពីប្រហេតុនេះបានខ្ញុំចង់និយាយថាជាប់ពាក្យពីរទេពីប្រយើងធ្វើអ្វីត្រូវមានគំនិតជាខាងដើមទើបបានធ្វើអ្វីបានជាងតែបើខ្ញុំនិយាយអំពីមនុស្សយើង ដែលមានចាត់គំនិតបណ្ដោះឲ្យកូនចៅយើងដឹងរឿងចេះដឹងអក្សរសាស្ត្រចេះដឹងនៅសំលៀកបំពាក់ចេះដឹងនៅវប្បធម៌របស់ខ្លួនយើងមានគំនិតមានចិត្តជាខាងដើមបានយើងគិតបានហើយបានយើងនាំទៅបណ្ដោះកូនចៅយើងបានដូចជាម្ដាយឪពុកមិននឹងកូនគ្រប់អាយុដែលទៅសិក្សានេះម្ដាយនឹងមានគំនិតជាខាងដើម គិតជាខាងដើមគិតថាកូនកូនខ្ញុំចង់អោយរងរឿងថ្ងៃអនាគតត្រូវបណ្ដោះបណ្ដាលវាសិក្សាបានកំប៉ុងកំប៉ុងជាងតែម្ដាយគុំមានគំនិតជាខាងដើមបានយកគំនិតនេះគិតក្នុងចិត្តចាប់អារម្មណ៍កាត់ទុនធានថាវិការនឹងលះពេលវេលាកូននឹងឲ្យជូនទៅសាលារៀននោះអានោះគោលគំនិតបណ្ដោះគំនិតហ្នឹង ហៅថាបណ្ដោះបណ្ដោះនោះបណ្ដោះនឹងសាលារៀនបណ្ដោះនឹងគ្រូទាំងអស់ដើម្បីអ្វីហើយចាស់ចាស់កាត់ច្រើននិយាយថាអឺដឹកគុណអើយកណាយកកូនមកប្រគិនដឹកគុណនឹងកណាសុំតែភ្នែកតែសុំភ្នែកយកទៅសុំតែភ្នែកតែកងបានអើយដឹកគុណទាំងអស់ណាអញ្ចឹងចង់ឲ្យយើងហាត់រៀនវិជ្ជានោះកំប៉ុងកប៉ោះភ្លឺដូចភ្នែកជាឯង ដល់ពេលយកទៅនោះគឺភ្លឺដោយភ្នែកវិជា យើងចេះដឹងចេះក៏មិនយកទៅភ្នែកទេសាច់អុយដូចគុណដែរក៏មិនដែរលោកចង់និយាយថាអ្វីអ្វីឲ្យភ្លឺដូចភ្នែកអញ្ចឹងវិជាចេះគ្រប់សពអញ្ចឹងណោះអានឹងហើយហៅថាបណ្ដោះគំនិតកងនិយាយពីរុក្ខជាតិបណ្ដោះផ្សេងនិយាយពីអឺបណ្ដោះមនុស្សធំផ្សេងទៀតដោយព័រមានដូចជាសហព័ន្ធយើងជាដើមដូចជាអឺ ក្រមសាប្រណូគ្រប់ប្រទេស ដែលទៅដល់ប្រទេសបានសុខបានសេរីបានសុខសានត្រឹមត្រូវហើយអស់ប៉ុន្តែมันអស់มันហើយតែមានគំនិតមួយ ដើម្បីបណ្ដោះយុវជនខ្មែរក្រមចិនជាតិខ្មែរក្រមយុវជនកុមារាកុមារីខ្មែរក្រមឲ្យបានខំរៀនសូត្រឲ្យបានចេះដឹង ដើម្បីត្រង់ត្រង់នូវជីវិតយើងឲ្យបានរុងរឿង អានឹងហើយហៅថាគំនិតបណ្ដោះនេះគុណព័ត៌មានបដិជគុណហើយដូចជាដឹកគុណខំយកមកសួរចម្លើយទៅបីខ្ញុំ ចេះតិចតួចក៏ដោយដឹកគុណខំមកសួរចម្លើយនេះបញ្យលប្រាប់បងប្អូន ខ្មែរក្រមយើងឲ្យដឹងថាតើអត្តន័យបណ្ដោះគំនិតនោះយ៉ាងណាចាក៏មិនក៏មិនចេះតែនិយាយតាមទូរទស្សន៍ឲ្យយើងមិនដឹងនោះទេហើយលោកឃើញដែរដឹកគុណឃើញដែរបណ្ដោះគំនិតឃើញដែរកណា ចង់និយាយថាបណ្ដោះនឹងគឺដោះ ដាល់វាលរៀលចេញនឹងគឺចង់ពេញដែនដីកម្ពុជាក្រមឃើញណាដូចជាសកម្មច័ន្ទខ្មែរក្រមពេលដើមឡើយរូបអុកញ៉ាសឹងគ្រួយនឹងជាដើមណាអត់បានអត់បានដាក់លើមករងទេរងប្រាស់នឹងអត់ទេ អត់បានទេនេះគុណហ្នឹងសំបីសំបីតែរូបមួយ ស្លាកនឹងប្រាក់យកដាក់ចោលមិនដាក់ចោលគេមកចាប់នេះគុណគេថា កងអឡូគេនេះទីគុណកញ្ញាដោយអាស្រ័យហើយបានគេមិនធ្វើពីម្សិលមិញណាយុវជនខ្មែរក្រមបានក៏និយាយញោមបដិជគុណសម្រិនហ្នឹងកាត់ចេញថៅមកាក៏សាងរូបចម្លាក់ហ្នឹងអុកញ៉ាសឿងគ្រួយនេះឯងបានដងហែចេញទៅដើមឈើធាលហើយនឹងគាត់ចិត្តអីនេះឯងណា ហើយឃើញខ្ញុំកណាឡាតោមើលឃើញណាមូលហេតុដែលយើង ប្រົບធ្វើឡើងនឹងហើយហៅថាបណ្ដោះហ្នឹងគឺបណ្ដោះគំនិតតើបាទអោយកមេងខាងក្រោយកូមារាខាងក្រោយយុវជនខាងក្រោយនេះដែលមិនដឹងថាណអកញាសឹងគឺជាវិរៈបុរសរបស់ ខ្មែរយើងណាកែណានេះគឺគឺកែណាកន្លែងនឹងហើយ កន្លែងនឹងហើយដែលគេហៅថាវីរៈបុរសខ្មែរយើងហើយដល់កូនកូនកូនចៅឬខ្មែរក្រមបានឃើញណកខ្ញុំតាំងហេទៅដល់ស្លែងចាស់មានលោកមៀមួយកាត់ចេញសម្បាណាកាត់ចេញសម្បាបានន័យថាមិនបែកបានន័យថាកាត់ដោះឃើញណាធានចេញមកសម្បាគោរពលោកអុកញ៉ាឃើញណាឃើញឃើញដល់ហើយទេគុនកងទៅដើមឡើយ តែដាក់លើមករងកាសហ្នឹងមករងប្រាស់យើងមករងយាយតាយើងចំរងហ្នឹងគឺអត់ធានទេគុណថាខ្មែរក្រមអត់ធានទេហេតុមកដេកបាក់ស្បាតគុណបាក់ស្បាតពេកក៏មិនមិនដឹងទេដល់លោកឃើញដែរសារប្រនយើង បានរៀបចំបណ្ដោះបណ្ដាលគំនិតនឹងណែសារប្រនយើង បានរៀបចំអោយពេជ្រគុណប្រសាយព័ត៌មាន ផ្សាយព័ត៌មានណា VOKK KKCCTV នេះជាដើមដើម្បីអ្វីហើយនៅព្រមទាំងដាក់អក្សរថានីតិបណ្ដោះគំនិតសាសនាខ្មែរក្រឃើញណាឃើញណាឡើងនឹងហើយអាឡូដែលគុណឃើញតែលទ្ធផលដែលគុណប្រាថ្នានោះសារប្រនប្រាថ្នានោះបានដូចបំណងអាឡូដោះដាលពេញពេញទឹកដីកម្ពុជាក្រ21ខេត្តនឹងគឺអេណា ខ្ញុំត្រូវហូបបាយនៅខេត្តប្រាតប្រាំងពីសិលបងមួយនៅកាត់នៅនៅអីនៅភូមិភូមិស្អីវត្តធំឈ្មោះសល់ដល់ហូបបាយជាមួយអង្គុយក្បែរគ្នានិយាយទៅនិយាយមកឃើញខ្មែរដល់ឃើញខ្មែរព្រមសួរថាសកលខ្ញុំទេថាដេចដោយតែឃើញខ្ញុំថាខ្ញុំថាញឹកកាត់ថានឹងហើយកាត់តែឃើញហើយកាត់អោយោបល់ ហើយគាត់និយាយល្អល្អមែនតើគាត់និយាយពី ខ្មែរយើងហើយហ៊ាននិយាយក្នុងក្បានបាយណាគុណក្បានហាងបាយហ្នឹងមកណោះហើយយួនហើយខ្មែរដែលលោកជុំវិញទាំងអស់ហ្នឹងបានស្ដាប់ហើយបានឈរសម្លឹងមើលមកសម្លឹងមើលគាត់ខ្ញុំនិយាយគ្នាហើយបានខ្ញុំប្រាប់គ្រូខ្ញុំប្រាប់ថាខ្មែរដោះហ្នឹងណាដោះដាលពេញហ្នឹងគាត់អានឹងហើយដែលគុណបណ្ដោះគំនិតហ្នឹងប៉ុន្តែ ខ្មែរយើង មានគំនិតជាខាងដើមគាត់ខ្ញុំប្រាប់ថាពាក្យហ្នឹងវាមានពីរ បណ្ដោះគំនិតប៉ុន្តែខ្ញុំចង់និយាយប្រាប់លោកគុណថាគំនិតជាប្រធានបទជាខាងដើមគឺមានចាត់គិតមិនទៅយើងធ្វើជាខាងក្រោយបណ្ដោះជាខាងក្រោយតែណែបណ្ដោះណារូបអុកញ៉ាសឹងគួយណាបានយកទូខ្មែរមួយចំនួនចេញគោរពណាខ្ញុំទេអខ្ញុំប្រាប់ថានឹងខ្មែរដោះគំនិតដឹងយល់ដឹងជ្រាលជ្រៅណាដឹងច្បាស់ថានឹងខ្មែរនោះ គេនឹងយើងណោះនេះគុណហើយនឹងឡើងកន្លែងនឹងហើយកណាចង់ប្រាប់នេះគុណថានឹងហើយបណ្ដោះគំនិតនេះគុណនឹងហើយនឹងហើយរបៀបបណ្ដោះបណ្ដោះគំនិតយើងណាគំនិតពីដើមយើងខ្លាចខ្លាំងហើយណាមិនហ៊ានទេកូនអើយកុំចេញកូនអើយកុំនិយាយណានិយាយកូនដើមដើមក្រទៅកូនចេញមើលដើមក្រណាចូលមើលដើមក្រណាឲ្យធ្វើក្រដូចអញ្ចឹងណាកុំឲ្យនិយាយអីសោះណា ក៏មកនិយាយណោះដល់លោកខេញរ៉េតែគុណនិយាយខេញរ៉េបានលទ្ធផលដែរតែគុណនិយាយពី3ឆ្នាំហើយតែគុណខេញបានលទ្ធផលនោះផលនេះមិនមែនត្រឹមតែប្អិនអោយប្រទេ មនុស្សលោកពិភពលោកអោយប្រទេគុណតែគុណធ្វើត្រឹមធ្វើត្រូវធ្វើល្អទើបបណ្ដោះគំនិតខ្មែរចាប់អារម្មណ៍ណាដល់ខ្មែរចាប់អារម្មណ៍ឃើញដែរដឹកគុណយកកណាឡើងព័ត៌មានបងប្អូនគេខំត្រ លែងព្រៀកណាត្រូវគេយកទៅលែងព្រៀកណាខុសគេចោលទៅគេគុំគេគេដឹងថាយើងមិនសត្វតមិនជំនាញបានទេក៏ប៉ុន្តែយើងហេតុការដែលកើតឡើងខ្ញុំចង់មានគំនិតថាបណ្ដោះប្រាប់បងប្អូនយើងថាអយខំឡើងគុំគុំបាក់ស្បាតហើយកុំខ្លាចអីសោះក្រន់ណាគេក្រន់ណាគេអញ្ជើញយើងលិខិតអញ្ជើញយើងរឿងបោះរត់ហ្នឹងណាកុំរឿងយើងទៅគឺជារឿងរបស់យើងណា យើងត្រូវតែរីមើលតើគេអញ្ជើញយើងយើងគួរទៅឬគួរអត់ណាកន្លែងនឹងហើយយើងខ្ញុំខំនិយាយនេះគង់មានកំណត់មួយហៅថាបណ្ដោះកំណត់ដែរនេះគុណមានកំណត់មួយហ្នឹងដែរហ្នឹងហើយនឹងកណាសុំវែកញែកបានប៉ុណ្្នឹងហើយទុកទុកព័ត៌មានខ្លះនេះទុកឲ្យលោកចន្ទធីនេះជួយបន្តទេគុណជួយបន្តអូខេ អរគុណដែរបងថាញឹកបងថាញឹកតាមពិតអត់មានចំណេះដឹងអីណាធំដុំទេបាទគិតថាគាត់អាសាសារភាពប្រាប់អាត្មាថារីគុណអាត្មាកណាមិនអត់មានចេះដឹងអីទេអត់មានបញ្ញាបត្រអីណាមហាវិទ្យាល័យសកលវិទ្យាល័យទេបានត្រឹមបល័យទីទី2ហ៎បួបអត់3ភាសាបល័យទី2អញ្ចឹងទៅរៀនបន្តមិនតបានចប់រង គេផងបានបល័យទី3ទី2នឹងឯង ប៉ុន្តែទៅបីយ៉ាងណាក៏ជាបទពិសោធន៍ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងបានជួបប្រទះជាមួយនឹងសង្គមសង្គមរស់នៅក្រោមការគ្រប់គ្រងរបស់អាណានិគមរបស់យើងនឹងតាំងពីអឺតាំងពីចំនួនណាណាណាមកយើងដឹងយើងដឹងយើងទៅយើងចែករំលែកនិយាយបានប៉ុណ្ណាយកប៉ុណ្ណឹងទៅពីព្រោះថាយើងមិនអាចទៅអឺចេះដឹងដោយគេរៀនបានមហាវិទ្យាល័យបណ្ឌិតឧត្តមឧត្តមវិទ្យានោះទេ ដូច្នេះយើងមានប្រមាណយើងចែកលេខប៉ុណ្ណឹងយើងចេះប៉ុណ្ណាយើងចែកលេខប៉ុណ្ណឹងទៅវាអត់មានខុសតោះអីទេ វាអត់មានទៅចប់គុកអីទេដូច្នេះយើងត្រូវតែនិយាយដល់ណាដឹងយើងនិយាយប្រាប់កូនចៅខ្មែរក្រមរបស់យើងនឹងឲ្យមានទស្សនវិជ្ជាឲ្យមានគំនិតចេះគិតពិចារណាកុំឲ្យវាមានការឆ្លោះឆ្លោយអឺឥឡូវបងថាច់ថាច់ចន្ទធីមិនបញ្ហាទេឥឡូវវាបានបណ្ណាយកប៉ុណ្ណឹងបងឯងលឺសំឡេងអាត្មានិយាយទេ លឺតើកូនចាស់ទេឥឡូវអាត្មាបានជជែកគ្នាមិញអមីមួយជាមួយបងថាច់ញឹកថានេតិបណ្ដោះគណិត និងទស្សនៈខ្មែរក្រមឲ្យគាត់បានបកស្រាយខ្លះហើយអំពីពាក្យថាបណ្ដោះបណ្ដោះប្រែថាការធ្វើឲ្យដោះអឺឲ្យដោះបានន័យថាឲ្យដោះគណិត ដោះការការចេះគិតចេះគូកុំឲ្យវាសុញនឹងគណិតហ្នឹងណាហើយនឹងទី2គឺថាអឺទស្សនៈ ទស្សនៈខ្មែរក្រមតើខ្មែរក្រមយើង មានទស្សនៈយ៉ាងណាចំពោះកូនចៅខ្មែរក្រមយើងបានន័យថាយើងមានទស្សនៈបែបណាដើម្បីអប់រំកូនចៅកុំអោយវាអឺគេហៅថាអឺបាញ់នឹងកំណត់នឹងធ្វើអីឲ្យចេះគិតធ្វើអីចេះពិចារណាធ្វើអីចេះថ្លឹងថ្លែងកុំអោយតាមតែគេបក់តាមគេទាញហ្នឹងឥឡូវបងថាចន្ទធីមើលបញ្យោយ៉ាងណាក្នុងពាក្យមកជួរប្រធានបទរបស់យើងនេះ នេតិបណ្ដោះកម្រិតនឹងទស្សនៈខ្មែរក្រមបងអុយនៃយានាសូមអញ្ជើញបងថាញ់ចន្ទទីកណាសូមអរគុណគុណចាស់ជាបឋមខ្ញុំកាណាខ្ញុំបាទសូមថ្វាយបង្គំចំពោះប្រតិជនទៅព្រះអង្គបងបងបងសំចោះសំទោសបងដកដួយជីងហើយចាំអត់ជួវិញដូចស្រួលរាំងតាក់តាក់គុណចាស់លឺនៅគុណចាស់ ដូចនៅអាងរ៉ែរ៉ែរ៉ែដូចជាបាទអត់អីជើចាលឺនៅលឺនៅកុំចាបាទចេញចាបាទចេញចាគណៈជាបឋមសូមថ្វាយបង្គំប្រដេជគុណគ្រប់ព្រះអង្គដែលកំពុងអេទេសនា នៅកម្មវិធីផ្សាយបន្តផ្ទាល់ពីទូទូ KKCC TV នៃកម្មក្នុងកម្មវិធីបណ្ដោះគំនិតបរដ្ឋខ្មែរក្រោមឲ្យយល់ដឹងពីសិទ្ធិ និងសេរីភាពរបស់ខ្លួនក្នុងឋានៈជាម្ចាស់ដើមលើទឹកដីរបស់ខ្លួនកណាអឺតាមទស្សនៈរបស់ខ្ញុំបកណាខ្ញុំបាទយល់ឃើញថាលើសកលលោកហ្នឹងជាតិសាសនាដូចជាតិសាសនាទេគេតែងតែមាន យន្តការបណ្ដោះគំនិតបណ្ដោះវិជ្ជាជីវៈយុវនីតិសម្បទាទាំងអស់មិនធំបណ្ដោះតែគំនិតទេបណ្ដោះទាំងចំណេះដឹងបណ្ដោះទាំងវិជ្ជាជីវៈរបស់រ៉ូស៊ីអីផ្សេងផ្សេងដើម្បីឲ្យមានឲ្យមានការលូតលាស់ណាការរីកចម្រើនបើនិយាយអំពី ប្រវត្តិសាស្ត្រវប្បធម៌និងកេតនភណ្ឌគឺយើងចង់សម្ដៅទៅលើឲ្យគាត់ពួកពួកគាត់ស្គាល់ថាអីទៅដែលហៅថាអរិយធម៌អីទៅដែលហៅថាវប្បធម៌អីទៅដែលហៅថាកេតនភណ្ឌរបស់ណារបស់ណារបស់យើងឯរបស់ណារបស់គេដើម្បីឲ្យដឹងឲ្យពួកគាត់ដឹងថារបស់ណាជារបស់យើង របស់ណាជារបស់គេ យើងត្រូវបណ្ដោះមិនន័យថាធ្វើឲ្យពួកគាត់នឹងយល់ដឹងស៊ីជំរឿលើពពីនេះទំនៀមទម្លាប់ដោយខ្ញុំកាលណាលើកថាវប្បធម៌អរិយធម៌និងកេតនៈពន្ធទាំងបើយើងនិយាយអំពីវប្បធម៌ច្រើនយើងជជែកច្រើនណាស់ ឯអរិយធម៌និងជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ហ្នឹងវាជាធាតផ្សំមួយវាជាជាជាធាតផ្សំនៃវប្បធម៌ដូច្នេះការបណ្ដោះបណ្ដាលនោះដើម្បីបណ្ដោះបណ្ដាលជាក់លាក់មួយឲ្យពួកគាត់ស្វែងយល់ឲ្យពួកគាត់ឆាប់ជ្រួតជ្រាបគឺត្រូវមានការផ្សព្វផ្សាយ ការអប់រំជាពិសេសកម្មវិធីអប់រំក្នុងគោលការណ៍ផ្សព្វផ្សាយឲ្យបាន ជ្រួតជ្រាបគ្រប់ស្រទាប់វណ្ណៈនិង គ្រប់សង្គមដែលពួកគាត់ កំពុងរស់នៅនេះនិយាយអំពីការបណ្ដោះតាមខ្ញុំបកាណាខ្ញុំបាទបានតាមដាននិងស្វែងយល់បានរកឃើញថា សេនាប្រមុខស៊ិនគុយត្រូវបានចាប់បដិសន្ធិឡើង នៅគ្រប់ទីកន្លែងនៃពិភពលោកហើយដោយព្រោះតែការផ្សព្វផ្សាយនិងការអប់រំការចង្អុលបង្ហាញពីប្រជាប្រដ្ឋយើងទាំងអស់គ្នាដែលអ្នកដែលជាអ្នកយល់ដឹងខ្លះខ្លះនឹងជ្រោក នឹងដើរតាមគោលនយោបាយរបស់សហព័ន្ធយើង ក្រមឆាត់អន្តរជាតិជាក់ស្ដែងពីម្សិលមិញមានកម្មវិធីដង្ហែមានកម្មវិធីដង្ហែរូបសំណាករបស់សេនាប្រមុខសិនគុយយើងឃើញថា ក្នុងឋានៈជាបរដ្ឋខ្មែរក្រមយើងពិតជារំភើបរំភើបក្រៃលែងដែលបានឃើញវិរៈជនរបស់យើងទាំងអស់ដង្ហែហែហំរូបសំណាកវិរៈជនសេនាប្រមុខសុនគុយដើម្បីទៅតម្កល់នៅ ទីកន្លែងដែលយើងសម្គាល់ថា ជាទីកន្លែងសម្គាល់ថាអត្តសញ្ញាណនៃការតយុទ្ធតតាំងជាមួយសត្រូវរបស់សេនាប្រមុខស៊ិនគុយកាលពីសម័យដែលគាត់នៅកាន់អំណាចកាលពីគាត់នៅមានអំណាចក្នុងការការពារជាតិមាតុភូមិនៃយើងការដង្ហែហ្នឹងទៀតសោតក៏គណៈបានឃើញដែរ ក្រាបានឃើញទស្សនភាពច្រើនហើយទស្សនភាពនោះបានរៀបរាប់បញ្ជាក់ពីប្រវត្តិសាស្ត្ររបស់សេនាប្រមុខសុនកុយក្នុងសម័យសង្គ្រាមជាមួយនឹងស្ដេចមិញម៉ាងហើយនឹងមេតបអង់គ្លេសប៉ុន្តែបើយើងរៀបរាប់ ទៅវាវាយូរវាច្រើនប៉ុន្តែបើ បើយើងនិយាយទៅក្នុងកម្មវិធីវត្តសាស្ត្រយើងនឹងលាតត្រដាងលំអិតឲ្យអស់ដើម្បីជូន ជាតិមាតុភូមិយើងដើម្បីឲ្យពួកគាត់បានយល់ជ្រួតជ្រាបភ័យស៊ីជម្រៅប៉ុន្តែបើនិយាយយើងចង់សង្ខេបយកខ្លីៗនៅចំណុចសំខាន់សំខាន់គឺយើងបានឃើញថាពេលដែលសេនាប្រមុខស៊ិនគុយប្រឈម តយុទ្ធជាមួយនឹងសត្រូវតើអ្នកណាជាអ្នកវាយបំបាក់សេនាប្រមុខស៊ិនគុយសូមជម្រាបមិនមែនមិញមិនមែនតបបើមិញម៉ាងមិនមែនមេតបអង្លូនឹងមកវាយបំបាក់សេនាប្រមុខស៊ិនគុយទេណាគឺប្រជួយកងដែលជាជំនួយការរបស់សេនាប្រមុខនឹងតែម្ដង ហេតុអីបានជាខ្ញុំបកការណាខ្ញុំបានចង់លើកហេតុផលនេះដើម្បីបណ្ដោះឲ្យបរដ្ឋខ្មែរក្រមយើងទាំងអស់យល់ដឹង ពីស្ថានភាពពីកំហុសឆ្គងដែលយើងក្បត់គ្នាឯងតើយើងអាចយើងឈានទៅដល់ការបំផ្លាញអ្វីខ្លះដល់ទ្រព្យសម្បត្តិមរតកគេដូនតារបស់យើងតើភួយជួយគង់ជានរណា ពជ័យគង់គឺជាខ្មែរហើយជាសេនាធិការរបស់សេនាប្រមុខសិនគុយជាអ្នកជំនួយការហេតុអីបានជាពជ័យគង់ទៅត្រូវរើជាមួយនឹងសត្រូវ ហើយបើកដៃឲ្យសត្រូវវាយប្រហារមកលើ មេតបរបស់ខ្លួនវាយប្រហារមកលើសរសៃឈាមរបស់ខ្លួនពេល តបខ្មែរបាក់ស្មារតីពជួយគង់សបាយអហេតុអីបានជាពជួយគង់គាត់សបាយអដោយសារតែគាត់បានលៀបលៀបសការៈពីពីយួនត្រង់ហ្នឹងហើយចង់លើកបង្ហាញឲ្យបរតយើងទាំងអស់កុំប្រកាន់យកចរិតបែបចាស់ចាស់ ហើយត្រូវស្វែងយល់ពីចំណុចខ្សោយរបស់យើងរបស់ដូនតាយើងពីដើមមកប្រយោជន៍អីគឺប្រយោជន៍កុំឲ្យយើងនឹងប្រឈមនឹងនឹងការជន់ដាននៅ ប្រវត្តិសាស្ត្រដដែលដដែលទៀតខ្ញុំប្រកាសណាមិនពីដើមពីដើមពីដើមឡើយខ្ញុំប្រកាសណាមិនដែលគិតថាអឺ យួនជាជាតិសាសន៍ដែល ឆ្លាតវាងវៃទេ តែខ្ញុំបកាណាបានយល់ថាយួនគឺជាជាតិសាសន៍មួយដែលដែលនិយាយភាសាសាមញ្ញស្រួលស្ដាប់ថាហេងហេងដោយសារតែខ្មែរបែកបាក់សាមគ្គីហេងដោយសារតែខ្មែរចង់បានលៀបសការៈស្រីស្រាលបែង និងគ្រឿងអបាយមុខពាលីអាវាសែទើបព្រួញច្រានឲ្យ ជាតិខ្មែរដួលរលំនៅ ត្រឹមសេនាប្រមុខស៊ិនគុយនឹងឯងព្រឹត្តិការណ៍ដែលហែពេលម្សិលមិញនឹងធ្វើឲ្យខ្ញុំប្រកាសណាខ្ញុំបាទបាននឹកឃើញទាំងអស់នៅ ប្រវត្តិត្រឹមសេនាប្រមុខស៊ិនគុយនឹងត្រឡប់មកដល់យើង កន្លែងបណ្ដោះបណ្ដាលកន្លែង ត្រង់កន្លែងដែលយើង ប្រើពាក្យថាបណ្ដោះបណ្ដាលគោលគំនិតបើយើងមិនបំភ្លឺបើយើងមិនលើកបើយើងមិនញែកវាំងននខ្មៅនៅចេញព្រោះគាត់មើលអត់ឃើញទេនៅសាវតានៃរឿងដែល ខ្មែរយើងដួលរលំខ្មែរយើងជួបវិបត្តិ ប៉ុន្តែនៅចំណុចមួយទៀតនេះជាគុណវិបត្តិតែយើងនិយាយពីគុណសម្បត្តិយើងមានអីខ្លះគុណសម្បត្តិរបស់ខ្មែរយើងបច្ចុប្បន្នដែលនៅលើក្នុង ខេត្តត្រូវវិញទាំងមូលខេត្តព្រះតាពាំងទាំងមូលពួកគាត់ក្លាហាន ក្រោយពីដួលរលំរបបគ្រប់គ្រងដោយសេនាប្រមុខស៊ុនគុយ នឹងឈានមកដល់សម័យបារាំងនៅតែមានប្រវត្តិខ្មែរតតាំង ជាមួយនឹងនឹងបារាំងហើយមកដល់សម័យងូដេញយឹមសម័យធីវគីក៏នៅតែមានខ្មែរយើងបាតុកម្មប្រឆាំងទៀមទាណារហូតមកដល់សម័យឥឡូវនេះរបបគេហៅថាសាធារណរដ្ឋសង្គមនិយមវៀតណាមនេះ ខ្មែរយើងនៅតែហ៊ានប្រឈមហ៊ានទាមទារនៅសិទ្ធិសេរីភាព និងរក្សាបាននៅខ្លះខ្លះនៅកេតនភណ្ឌជាតិនៃយើងបើនិយាយអំពីកេតនភណ្ឌយើងត្រូវនិយាយអំពីវប្បធម៌ ខ្ញុំចង់លើកឲ្យបងញឹកជួយនិយមន័យលើពាក្យវប្បធម៌មើលបងបងបងញឹកបងអាចជួយជួយអឺឲ្យនិយមន័យលើពាក្យវប្បធម៌បានទេបងបាទសូមសូមជួយតិចមកបងអឺចង់ចង់និយាយថាវប្បធម៌ខ្មែរក្រមនឹងឯងមែនទេលោកចន្ទទេ បាទបាទយើងនិយាយអំពីវប្បធម៌របស់យើងតើអីទៅអីខ្លះដែលហៅថាវប្បធម៌យើងហ៎បងបាទអានឹងខ្ញុំចង់ទុកខាងក្រោយដើម្បីខ្ញុំដោះស្រាយជូនទុកចុងក្រោយគេបាទប៉ុន្តែខ្ញុំចង់ជំអឺចង់ជំនួសលោកចន្ទធីថាដឹកគុណដាក់បញ្ហានីតិបណ្ដោះកំណត់ ទស្សនៈខ្មែរក្រមយើងនិយាយចំផែនការដែលបដិជគុណចេញគឺនាទីនោះគឺជាពេលវេលានេះបណ្ដោះនោះយ៉ាងណាប៉ុន្តែខ្ញុំចង់និយាយថាបណ្ដោះកំណត់នោះជាប់ពាក្យពីរហ្នឹងវាមានកំណត់ចាត់យើងហ្នឹងជាខាងដើម ខ្ញុំមិនមែនចៃដល់ជ្រោកទេក៏ប៉ុន្តែខ្ញុំយល់ឃើញថាពាក្យពីរហ្នឹងវាជាប់គ្នាប៉ុន្តែដល់ពេលយើងប្រើយើងយក ពីគំនិតហើយចាត់គំនិតហ្នឹងទៅបណ្ដោះបានណាដូចជាកវីបណ្ឌិតទាំងឡាយ ចង់ឲ្យយុវជនខ្មែរក្រម ចង់ឲ្យប្រជាជន ខ្មែរក្រមទាំងអស់យល់ដឹង បានរៀនសូត្រកំប៉ុងកំប៉ុងហើយប៉ុន្តែមិនសន់យល់ដឹង ស្ថានភាពហេតុការមិនទាន់យល់ដឹងផែនការអន្តរជាតិច្បាប់ អន្តរជាតិដល់ទៅដល់ណាជាងតែនេតិបណ្ដោះគំនិតអាចបញ្ចេញណាដល់ប្រជាជនខ្មែរក្រមយើង និងយុវជនខ្មែរក្រមយើងកុមារាកុមារីទាំងអស់ បានស្ដាប់បានមើលឃើញយើងនិយាយនេះលោកឬក៏កុមារាកុមារីនឹងគោរពគ្រប់គ្នាហើយនឹងបានរៀនសូត្របានយកទៅនិយាយតតគ្នាប្រាប់គ្នាថាណោះខ្មែរយើងកលោមានទូរទស្សន៍ខ្មែរមានសំឡេងខ្មែរវត្តជុះខ្មែរណាណោះគ្រប់កន្លែងណាកន្លែងនឹងហើយដែលហៅថានេតិបណ្ដោះគំនិតណាខ្ញុំចង់វែកញែកនេះនឹងបន្តិច រយនឹងវប្បធម៌ក្រុមខ្ញុំវែកញែកក៏ប៉ុន្តែខ្ញុំចង់វែកញែកនេះនឹងបន្តិចឲ្យបានច្បាស់អំពីថានីតិបណ្ដោះគំនិតនេះឯងហើយដល់សូត្រថាសនាបលថាសនាអឺខ្មែរក្រមថាសនាប្រែថាយល់ដឹងឬក៏ជ្រាបផែនការឬក៏ដឹងនីតិនឹងដឹងការងារនឹងយល់ជ្រាបផែនការនឹងយល់ជ្រាបអន្តរជាតិ គេធ្វើយ៉ាងណាច្បាប់គេផ្សាយចេញយ៉ាងណាអានោះថាសនាខ្មែរក្រមខ្មែរក្រមមកលោកខ្ញុំប្រាប់ថាខ្មែរក្រមមកលោកគេដឹងណាដូចជា18ខែ10អន្តរជាតិ7ប្រទេស បានផ្ញើលិខិតមកសួររដ្ឋាភិបាលយួននៅថ្ងៃ18ខែ10មកដល់18ខែធ្នូវាត្រូវ60ថ្ងៃដែលត្រូវអន្តរជាតិសួរមកនៅថ្ងៃទី 19ខែធ្នូនឹង សួរថារដ្ឋាភិបាលយួនយ៉ាងណា8ខទាំងអស់ប៉ុន្តែយួនសពថ្ងៃមិនទាន់បានឆ្លើយគេណាឥឡូវយើង បង្ហាញប្រាប់បងប្អូនយើងឲ្យដឹងយុវជនខ្មែរក្រមឲ្យដឹងអ្វីមួយដែលទូរទស្សន៍បដិជគុណនៅផ្សាយនៅប្រទេសអូស្ត្រាលីនេះហើយនឹង KK ខ្មែរក្រមអរុនសុសរេកម្ពុជាក្រមនេះឯងដែលបណ្ដោះគំនិតខ្មែរក្រមហើយនឹង កន្លែងនឹងហើយបណ្ដោះគណិតហើយចាប់ពីដើម ពីប្រហែលឆ្នាំមុនយើងបានដឹងទេយើងបានដឹងសំលេងខ្មែរយ៉ាងចឹងទេណាដូចជាខ្ញុំលើកឧទាហរណ៍ដង្ហែរូបអកញ្ញាសឹងគ្រួយជាដើមពេលដើមឡើយទៅដាក់តារូបនឹងកាសនឹងមិនអោយដាក់ផង មិនអោយដាក់ទេមិនចឹងណាដាក់មិនបានដល់រូបនោះបើមានរូបទេវត្តខ្ញុំមានរូបមួយអឺផែជា ពីអតកហ្នឹងបីតករូបហ្នឹងដល់ក្រោយមកលបយកលាក់រវាក់ដាក់បាបចូលអស់ទៀតដល់ស្មៃចាប់នេះគុណតយ៉ាងអស់ទៀតទុកមកបាបរូបហ្នឹងមកហើយឃើញណាកងដល់ពីម្សិលវិញយោច័ន្ទខ្មែរក្រមយើងមានថាសនាណោះថាសនាខ្មែរក្រមហ្នឹងមានថាសនាមួយចង់បង្កើតគំនិតថាឆ្លាក់រូប អង្គញាសឹងគ្រួយអស់តង្ខែបង្ហាញប្រាប់កុមារាកុមារីយុវជនយុវតីណាតងលោកយាយលោកតាដែលបានដឹងចាស់ចាស់ក៏បានដឹងដងបង្ហែព្រមមានខ្លះចេញមកសម្ភាសណានេះខ្ញុំនិយាយខាងដើមមកសម្ភាសគោរពឃើញណាកន្លែងនឹងហើយហៅថាសាសនាខ្មែរក្របានយល់ដឹង បានជ្រាបផែនការនឹងណាបានដឹងរឿងនឹងអានោះហៅថាសាសនា7 ខ្មែរក្រមហើយហ្នឹងខ្ញុំប្រាប់ថាខ្មែរក្រមមកលោកភញាក់រលឹកហើយมันมันមិនមែនដេកស្ងំដេកបងប្អូនយើងយល់ដូចពីមុនទេពេលដើម ដើម ដើមក្រមហត់ខេតមកច្រកមកទ្វាចូលថាឥឡូវកាប់ចូលកាប់ដើមកចូលទៅឥឡូវហ្នឹងខ្ញុំប្រាប់បងប្អូនយើងដូចខ្ញុំមិនមែនថាចេះដឹងអីទេមកខ្ញុំដឹង ថានេតិថាសនានេតិបើគណិត អឺបណ្ដោះគំនិតសាសនាខ្មែរក្រមនេះនៃជ្រៅណាស់កុំឃើញមានអក្សរនឹងនៃជ្រៅណាស់ឃើញណាបណ្ដោះខ្មែរក្រមដូចខ្ញុំជាដើម ពេលដើមឡើយបានឡើងនិយាយចឹងទេអត់បានទេអត់អត់អត់ដឹងអីសោះអត់មានសកលអីសោះបើចង់បានឡើងទូរទស្សន៍ផៃរលួយទៅជួលគេហើយយួន គេផ្សាយយួនទៀតគេមិនមែនផ្សាយខ្មែរទៀតណាអត់ផ្សាយខ្មែរទេកងលោកកណា ប្រាប់នេះគុណអមែនតែនអត់មានបង លួយមួយរៀលណាកណាឡើងនិយាយប្រាប់បងអូនឃើញបើមានក៏ថេតឯណាក៏ដោយកណាឡើងនិយាយប្រាប់បងអូនយើងឃើញដូចក៏ថេតពីម្សិលវិញគេណាហើយបានខ្ញុំសួរទៅយុច័ន្ទយើងខ្មែរក្រមយើងហេតុម្ដេចយើងធ្វើកម្មវិធីនេះគេអត់ធានមកតតាំងអត់ធានមកតវ៉ាជាមួយយើងអញ្ញាធមមិនគេមិនធានគេខ្លាចអីហេតុមិនបានគេមិនធាន មានមណាកិច្ចឆ្លើយថា គេគោរពសិទ្ធិយើងណាកងខ្ញុំខ្ញុំ ប្រាប់ឲ្យដឹងស្ថានភាពប្រែប្រួលហើយខ្យល់ពីដើម អាសេចខ្យល់វិលឥឡូវប្រគុណខ្យល់វិលដែរណាគឺមកយើងវ៉ាដាច់ជេមសុកឯនឹងនេះតិចចឹងណាបាទចេះចេះចេះបាទពេលដើមអាសេចខ្យល់វិល ឥឡូវប្រគុណគេអល់វល់ដែរឃើញទេខ្មែរយុវជនខ្មែរក្រមបង្បង្ដង្ហែគឺរូបអកញាសង្គួយយកទៅដាក់ដើមឈើទៀលនឹងដាក់វត្តចេតិយគោរពបាំងស្គលឲ្យគាត់ជូនគាត់ ជាកិត្តិយសមួយបណ្ដោះគំនិតឲ្យខ្មែរក្រមយល់ដឹងនេះវីរច័ន្ទវីរៈបុរសរបស់យើងអង្គអាចក្លាហានហ៊ានពោជាជីវិតទុកទឹកដី ទុកលក្ខណៈវប្បធម៌ដូចលោកឯងនិយាយមិញលក្ខណៈវប្បធម៌ណាអក្សរសាស្ត្រជាដើមណាទុកឲ្យយើងគោរពរាល់ថ្ងៃអ្វីហៅថាវប្បធម៌វប្បធម៌ប្រែថាសាប្រុសបណ្ដោះពូជណោះដេចតគុណនិយាយមិញណានេតិបណ្ដោះគំនិតនេះសាសនាខ្មែរក្របើគ្មាននីតិនេះទេ ខ្មែរយើងមិនភញាក់កលឹកទេ អត់ភ្ញាក់រលឹកឃើញណាដល់យុវជនខ្មែរក្រមពេលសាល់នោះគេរកដល់ហេតុនោះមិនដោះគំនិតយើងមើលតើណាក់ណាមួយដែលមានទស្សនៈយល់ឃើញបានខ្លះណាក់ណាមួយដែលមិនតន់យល់ឃើញមិនតន់មានទស្សនៈអាលែងនឹងឲ្យបណ្ដោះគំនិតដែរទេគុណកណាសូមនិយាយប្រាប់ថានឹងបណ្ដោះគំនិតដែរហើយដូចលោកឯងសួរថាវប្បធម៌នឹងពាក្យថាវប្បធម៌នឹង ពីនិយាយពីសាស្ត្រនៃគុណតុកចើងហ្នឹងគេសត្វត់ជំនាញគេប្រែដល់កម្ពីអស់ហើយគេប្រែដល់កម្ពីហើយក៏ប៉ុន្តែលោកចង់សួរខ្ញុំដើម្បីបញ្យលបន្តិចបន្តួច ដើម្បីឲ្យបងប្អូនយើងខ្លះមួយចំនួនមិនបានបួសរៀនមិនបាននេះនឹងបានមិនដឹងវប្បធម៌ហ្នឹងប្រែថាសាប្រមិនដល់ពួយណាណាហើយដែលចេតនាផនជាតិរបស់របរទាំងអស់ដែលរបស់ខ្មែរនោះហៅថាចេតនាផនជាតិណា របស់អស់ហ្នឹងហ្នឹងដូចជាស្រះគូដូចស្រះកបាំងវែងដូចប្របាទចន់ទុកនៅវត្តត្រប្របាទដូចជាចេតដេអកញាសើងគួយ ដូចតែខ្លងទ្វាដូចបណ្ដាវត្ត143វត្តនេះនឹងជាទេពតនៈផនជាតិវប្បធម៌របស់ជាតិណាអាហ្នឹងឯងហើយសួរតើទាំងអស់ហ្នឹងបើកើតឡើងដោយណាក់ណាដោយស្នាដៃខ្មែរយើងក៏សាសប្រុសបណ្ដោះឡើងបានបាន ចេះក៏មិនអត់អង្គើដោះដែរទាំងអស់ហ្នឹងយើងសិតតែធ្វើណានោះស្នាដៃខ្មែរដូនតាខ្មែរយើងពិតមែនណាចាស់គំបរមបរានកាត់មួយចំនួនมันបានយល់ដល់ច្បាប់អន្តរជាតិបានទៅតស៊ូស្មៃនោះកាត់តស៊ូដោយកម្លាំងជឿឈាមរបស់កាត់នោះកាត់ឈានយកជីវិតទៅបដូរដូចជាប្រែកកំប៉ុងកន្ទឹងស្លាប់រອບលៀនណាណាក់ប្រាជ្ញខ្មែរសັດណែប្រែកកំប៉ុងកន្ទឹងណា បានសាប្រន់បានតែងបត់នោះខ្ញុំទៅក៏សើខ្ញុំបើករាល់ថ្ងៃទៅអោយគេស្ដាប់នឹងណាប្រែកកំប៉ុងកតឹងឃើញទេណាត់ប្រាជ្ញខ្មែរគេអូសតសណ្ដងគ្នាយកទៅមានហ៊ានរត់ទេណាណាគេអូយកមួយវ័យចោះយកមួយវ័យចោះនឹងប្រែកហ្នឹងឃើញទេណាត់ប្រាជ្ញខ្មែរបានបាក់ស្បាតមកដល់សពថ្ងៃលោកកម្មទីប្រាប់លោកអោយដឹងបន្តិចព្រះបានបាក់ស្បាតសពថ្ងៃហ្នឹងណា បានខ្មែរក្រមអូខេជាប់ហើយជាប់ឆ្កឹងហើយបងយន្ធីអឺចង់និយាយថាវប្បធម៌ជាមួយនឹងការបណ្ដោះបណ្ដាលហ្នឹងគឺគឺជារឿងរឿងមួយដែលយើងទាំងអស់គ្នាបានដឹងហើយពាក្យថាវប្បធម៌ហ្នឹងបងថាញឹកក៏បានបកស្រាយមិញអឺ ជាទូទៅយើងដឹងគ្រប់គ្នាហើយពាក្យថាវប្បធម៌ហ្នឹងអឺពាក្យថាវប្បធម៌ហ្នឹងគឺការបណ្ដោះបណ្ដាលការសាព្រោះអឺបង្ហាត់បង្រៀនឲ្យចេះឲ្យដឹងហ្នឹងគេហៅថាគេហៅវប្បធម៌ហើយដូច្នេះបង ចន្ទធីចង់មានអីបញ្យល់បន្ថែមទេទេជំរាបសួរប្រិយមិត្តទស្សនិកជនភាសាម្ដងទៀតបាទ អឺមូលហេតុដែលខ្ញុំកណ្ដាលខ្ញុំបាទលើកពីវប្បធម៌ហើយសូមឲ្យមាន ការនិយមន័យលើពាក្យវប្បធម៌ខ្ញុំកណ្ដាលខ្ញុំបាទដឹងហើយថាប្រែថាការសាព្រោះប៉ុន្តែបើយើងចង់និយាយអំពីការបណ្ដោះវិជ្ជាជីវៈការបណ្ដោះការផ្សព្វផ្សាយ ឲ្យគ្រប់ស្រទាប់វណ្ណៈនៃបរដ្ឋខ្មែរក្រមយល់ដឹង ពីអ្វី ដែលហៅថាបោះរបស់ខ្លួនឯងអញ្ចឹងខ្ញុំបកណាខ្ញុំបាទនឹងចង់លើកអំពីវប្បធម៌អំពីវប្បធម៌វប្បធម៌នេះហើយគឺជាអត្តសញ្ញាណបញ្ជាក់ជាតិ អត្តសញ្ញាណជាតិរបស់យើងខ្ញុំបកណាខ្ញុំបាទចង់លើកបង្ហាញបន្ថែមលើនៅក្នុងនិយមន័យពាក្យថាវប្បធម៌វប្បធម៌ហ្នឹងបងញឹកគាត់ឲ្យនិយមន័យហ្នឹងវាត្រូវហើយប៉ុន្តែខ្ញុំបកណាខ្ញុំបាទចង់លើកពីផ្នែកណាមួយខ្លះដែលជាទៀតផ្សំនៃវប្បធម៌ តើផ្នែកណាផ្នែកណាខ្លះដែលត្រូវបានរាប់បញ្ចូលជាវប្បធម៌សិល្បៈសិល្បៈអសរសាសកេតនភ័ណ្ឌ លៈនិងលៈគឺជាធាតផ្សំនៃវប្បធម៌ដើម្បីឲ្យពួកគាត់ស្គាល់អត្តសញ្ញាណរបស់ខ្លួនទើបពួកគាត់អាចអភិរក្សបានប្រសិនបើពួកគាត់មិនស្គាល់អត្តសញ្ញាណរបស់ខ្លួនទេ ពួកគាត់អត់អាចស្គាល់ថាអានេះរបស់គេអានេះរបស់យើង ដើម្បីគាត់ការពារបានទេ ឧទាហរណ៍ដូចពីម្សិលមិញមានការដង្ហែសេនាប្រមុខសិនគុយចឹងបើសិនបើយើងមិនមានការផ្សព្វផ្សាយបើយើងមិនមិនមិនជំរុញឲ្យពួកគាត់បានស្គាល់ថាអីទៅហៅថាសិនគុយអីទៅដែលហៅថាវរៈជនសិនគុយនោះដោយសារតែពួកគាត់យល់ពួកគាត់ដឹងទៅពួកគាត់ចូលរួមជាសកម្មប៉ុន្តែខ្ញុំបកណាខ្ញុំបានជឿ ជឿថាបរដ្ឋខ្មែរក្រមមានភាគរយតិចណាស់ដែលយល់ដឹង អំពីវប្បធម៌របស់ខ្លួន ហេតុផលអីខ្លះបានខ្ញុំកាលណាខ្ញុំបាទនៅតែអះអាងថាមានភាគរយតិចណាស់ព្រោះប្រព័ន្ធអប់រំថ្នាលបណ្ដោះបណ្ដាលវិជ្ជាជីវៈរបស់ខ្មែរយើង ធ្លាក់មកដល់លេខ0ម្ដងទៅហើយហើយទៅតែងើបឡើងវិញបានបន្តិចបន្តួចតាមរយៈក្នុងខេត្តព្រះតាពាំងតមូលជាពិសេសក្នុងស្រុកថ្កូវនោះឃើញឃើញអឺសកម្មជាងគេលោកបានខំប្រឹងប្រែងបណ្ដោះឡើងវិញប៉ុន្តែมันទាន់ដល់កន្លែង ដែលថាគ្រប់សតវណ្ណៈនោះទេត្រង់កន្លែងនឹងហើយឡេកដែរ ដែលខ្ញុំបកណាខ្ញុំបាទចង់ចូលរួមដើម្បីផ្សព្វផ្សាយពីអត្តសញ្ញាណរបស់ខ្លួនដល់ពលរដ្ឋដែលមិនបានចូលសាលាពលរដ្ឋដែលមិនធ្លាប់ឮពាក្យថាវប្បធម៌ពលរដ្ឋខ្លះបានឮពាក្យវប្បធម៌តែមិនដឹងវប្បធម៌នោះជាអីដោយបងញឹកគាត់អាចបកប្រែបានហើយ ណាគាត់គឺគាត់បានរៀនសាលាបាលីទី2ទី3សិស្សគុណដូចគុណតុកចើងទាំងអស់សិតតែអ្នកដែលអាចបកប្រែចេញបានហើយប៉ុន្តែខ្ញុំបកណាខ្ញុំបាទចង់ជំរុញឲ្យនិយមន័យលើពាក្យវប្បធម៌ឲ្យសម្រាយឲ្យពួកគាត់ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរក្រមទូទាំងនគរទូទាំងកម្ពុជាក្រមដើម្បីឲ្យពួកគាត់បាន យល់យល់តិចក៏ដោយយល់ច្រើនក៏ដោយក៏ជាការយល់ដែរអញ្ចឹងខ្ញុំប្រកាសណាខ្ញុំបាទបានលើកមួយចំនួនហើយសំបីតែអាហារហូបចុករបស់យើងរាល់ថ្ងៃហ្នឹងក៏គេហៅថាវប្បធម៌ដែរសិល្បៈវាចេញពីសិល្បៈចេតនផន មានស្អីខ្លះមានប្រាសាទមានវត្តអារាមមានអឺវត្ថុបុរាណនោះគេហៅថាកេតនភ័ណ្ឌចឹងបានខ្ញុំកាលណាខ្ញុំបានចង់លើកដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីអត្តសញ្ញាណរបស់ខ្លួនខ្លះហើយ ជួយការពារនិងអភិរក្សទាំងអស់គ្នាខ្ញុំប្រកាសណាមានតែប៉ុណ្ណឹងគុំចាស់ហើយសូមប្រកេនត្រឡប់មកគុំចាស់វិញនៅវេទិកាហ្នឹងអូខេអរគុណណាស់អឺអរគុណបងតិចរៀមចន្ទធីអឺនីតិរបស់យើងដូចបងអាត្មាបានដឹកឡើងយកមកវិជ័យគ្នាដោយសារតែជាកម្មវិធីដែលយើងបដោតទៅលើ ការបណ្ដោះបណ្ដាលហ្នឹងឯងបើនិយាយពីភាសាខ្មែរគេហៅថាការបណ្ដោះបណ្ដាលបើនិយាយពីភាសាវប្បធម៌វាថាវាថាវប្បធម៌វាថាការបណ្ដោះបណ្ដាលដូចគ្នាព្រោះគ្រាន់ថា យើងប្រើពាក្យវាមានលក្ខណៈជាភាសាខ្មែរហើយមួយជាភាសាអឺបាលីអញ្ចឹងទៅភាសាសំស្ក្រឹតអញ្ចឹងទៅណាតាមពិតពាក្យថាបណ្ដោះបណ្ដាលហ្នឹងគឺជាវប្បធម៌ហ្នឹងឯងគឺជាការបណ្ដោះបណ្ដាលវប្បតៈហ្នឹងវាថាការបណ្ដោះបណ្ដាលការសាបទូការ វិជ្ជាជីវៈអីជាដើមហ្នឹងគឺជាការបណ្ដុះបណ្ដាលឯងគឺជាវប្បធម៌វប្បធម៌វាបដោតទៅលើភាសាអឺអសរសាស្ត្រវប្បធម៌សិល្បៈវប្បធម៌ហ្នឹងបាន ដល់ដូចបងរៀបរាប់អញ្ចឹងបានដល់ក្បាច់បូរចនាអីហ្នឹងនៅហៅថាកេតនភ័ណ្ឌហ្នឹងអូខេអឺ ដូច្នេះយើងបន្តទៅ ក្នុងទស្សនៈម្ដងគំនិតហ្នឹងយើងបានប៉ុណ្ណឹងចុះហើយឥឡូវសូមជូនទៅ ក្នុងកិច្ចការ របស់យើងដែលយើងបាន ដាក់ក្នុងប្រធានបទរបស់យើងគឺថាខ្មែរក្រមដែលត្រូវបានធ្លាក់ចុះដោយសារតែរដ្ឋអំណាចសម័យណាក៏ដោយគឺថាមាន ការសេចក្តីព្យាយាមដើម្បីធ្វើឲ្យអន់ខ្សោយ បងថាញឹកនិយមន័យរបស់គាត់គាត់ថា គេមិនមែនធ្វើឲ្យយើងអន់សោយប៉ុណ្ណោះទេគេថែមទាំងគេចង់រំលែកពុយសាសនឹងឲ្យអន្តរាយទៀតផងដូច្នេះការព្យាយាមរបស់ពួកគេនឹងមិនបានសម្រេចដោយសេចក្តីប្រាថ្នារបស់ពួកគេដោយសារអីដោយសារខ្មែរគឺជាជនជាតិដើមដែលមានពូជពងវងតកូលនឹងជាច្រើនមកហើយมันអាចទប់អីណែឯងសម្រាប់មួយថ្ងៃឲ្យអស់ក៏មិនអស់ដែរដោយអាស្រ័យអីដោយសារតែយើងជាជនជាតិដើមវាកើតនៅទីនេះជាអ្នកថែរក្សាពូជពងវងតកូល រសារនៅទឹកដីភូមិកររបស់យើងតាំងពីបុរាណកាលដូចបងញឹកបានលើកឡើងថារាប់ពាន់ឆ្នាំមកហើយទោះបីអ្នកមានគឺអីព្យាយាម ដើម្បីរំលែកពុះសាសនេះក៏ទៅមិនរួចដែរពីព្រោះចិត្តចិត្តសាសរបស់គេនេះគេបានអឺជ្រាបនៅក្នុង ផែនដីរបស់យើងប៉ុន្តែ អ្វីដែលយើងរំលែកដែលដែលរំលែកខ្លួនឯងគឺជារឿងមួយដែលយើងត្រូវត្រូវការព្យាយាម ត្រូវការប្រុងប្រយ័ត្នហើយទៅខំប្រឹងនឹងអស់គ្នាដើម្បីកុំអោយរលែងខ្លួនឯងរលែងខ្លួនឯងដូចមិនដឹងគាត់ថារលែងខ្លួនឯងបងពេលយើងមិនដឹងដូចបងថាថៃចន្ទធីបាននិយាយអញ្ចឹងថាកាលណាដែលយើងមិនដឹងវប្បធម៌របស់យើង យើងមិនថែរក្សាទេកាលណាយើងមិនស្គាល់យើងមិនមិនខំប្រឹងថែរក្សាទេបើយើង បានស្គាល់ហើយយើងខ្នំគ្នាប្រាប់គ្នាថាណែនៅជារបស់យើងណែឯងជួយថែរក្សាកុំអោយបាត់បង់ជាអត្តសញ្ញាណប័ណ្ណរបស់យើង ដូចជាបងញឹកនៅណាថានៅណានៅអីបងចន្ទធីនិយាយថានៅ ខេត្តណា មួយនោះបាត់បង់អស់ភាសា បាត់បង់អស់វត្តវាហើយប៉ុន្តែនៅសល់អាក្រាំងអឺអសគេហៅអាគេហៅអសស្លឹករឹតអសស្លឹករឹតហ្នឹងគាត់ថាហ្នឹងគឺជាព្រលឹងរបស់ដូនតារបស់គាត់ហើយគាត់មិនដឹងថាស្អីទេប៉ុន្តែគាត់ចេះអនុមគ្នាថែរក្សាទៅមកពីគាត់ គាត់ដឹងថាហ្នឹងគឺជារបស់ដូនតារបស់គាត់គាត់មិនដឹងថាហ្នឹងជាខ្មែរទេដោយសារដោយសារបាត់បង់អ្វីដែលថាជារបស់យើងនោះចិត្តសាស្ត្ររបស់យើងនោះគឺជាភាសាការនិយាយការតំណែងតំណងគ្នាដោយសារបាត់បង់វត្តអាវាអស់ចឹងទៅបាត់បង់នៅពូជពងវតកូលអ្នកខ្មែរទៅអត់មានការចេះដឹងផ្នែកផ្នែកខាងភាសាឥឡូវបងយើងក៏តើអាហ្នឹងបើសិនតែយើងមិនខំប្រឹងថែរក្សាទេយើងអាចបាត់បង់ដោយខ្លួនឯងដោយគេគេព្យាយាមធ្វើឲ្យយើងបាត់បង់បងញឹក ដែលទុំបេញែកខ្លះខ្លះនឹងទៀតគុណថាយើងបាត់បង់ដោយខ្លួនឯងឬគេព្យាយាមទៅបាត់បង់ណាចង់និយាយថា50% 50%មកគេខំគេមានកំណត់ឲ្យយើងបាត់បង់ហើយដល់យើងក៏មានកំណត់បោះបង់ចោលមួយចំនួនដែរណា តែយើងមានមួយចំនួនដែលចាត់យើងទេកងហេគេមានគំនិតចង់ឲ្យយើងបាត់បង់ដែរហើយដល់ចំណែកយើងវិញមានគំនិតចររាយណាខ្ញុំមកលើកលើកថ្ងៃណាទេកណាមិនចាំណាបាននិយាយថាវប្បធម៌ខ្មែរល្អណាស់នោះល្អណាស់ទាំង54សេនជាតិនេះមាន តែចិនជាតិខ្មែរមួយគាត់ អក្សរ no សំលេង no ណាភាសា no សំលេង no លក្ខណៈ no ទាំងអស់គាត់វ៉ាអ្វីអ្វីមានទាំងអស់តែក្រន់តែលិចបាតសិតលិចបាតចោះសិតពេលនេះបានសហព័ន្ធណាបានអន្តរជាតិស្រោចស្រង់ឡើងវិញណោះបាននេះគុណលើកផែនការខាងដើមនៃនីតិបណ្ដោះគំនិតនេះ បានយើងចាប់ផែនការហ្នឹងយើងចង់និយាយអំពីដែលចង់ឲ្យខ្មែរក្រមដឹង ចង់ឲ្យខ្មែរក្រមយល់ចង់ឲ្យខ្មែរក្រមអឺយល់ដឹងច្បាស់ណាយើងត្រូវនីតិបណ្ដោះគំនិតសាសនាខ្មែរក្រមកន្លែងហ្នឹងជាកន្លែងត្រឹមត្រូវភាសាហ្នឹងគឺនិយាយដាក់វិធានបទត្រឹមត្រូវហេតុនេះបានត្រឹមត្រូវណាហើយចាំបើយើងមិនបញ្យល់ធ្វើម៉េចខ្មែរក្រមយល់ធ្វើម៉េចខ្មែរក្រមនឹង ដូចអន្តរជាតិចេញច្បាប់13ខែ9 2007និង10ធ្នូ1948នោះហើយបើបើបើបើអន្តរជាតិផ្សាយហើយมันមានសាព័ន្ធថ្មីយើងដឹងណាដោយអាស្រ័យសាព័ន្ធដល់សាព័ន្ធនឹងហើយបាននាំមកបណ្ដោះគំនិត ខ្មែរក្រមបានខ្មែរក្រមមានតាសនាចាប់យក ព័ត៌មានទាំងអស់ហ្នឹងអាចក្រោកឈរឡើងយើងទទួលនៅសិទ្ធិសេរីភាពដែលច្បាប់អន្តរជាតិបានបង្កើតណាអាកន្លែងនឹងហើយដូចរដ្ឋវៀតណាមរដ្ឋយួននេះជាដើមមានច្បាប់នេះដែរតើប៉ុន្តែច្បាប់គេធ្វើនៅតែក្នុងក្រសួងក្នុងក្នុងបន្ទប់ការិយាល័យរបស់គេទេណាកងដល់យើងវិញគេអត់បានបញ្យល់ទេមិនអញ្ចឹងទេជាងតែ ជាច័ន្ទទាំងអស់ខ្មែរក្រមទាំងអស់មានបងប្អូនយើងមួយចំនួនចេះថាឲ្យគ្នាខ្មែរក្រមមិនទាំងងងអីណាចេះតែថាឲ្យគ្នាអញ្ចឹងខ្ញុំប្រាប់ថាខ្មែរក្រមមិនមែនខួរក្បាលចែងគេទេណាក់ណាក៏ដោយខួរក្បាលដូចគ្នាទាំងអស់កុំអាលជេរថាខ្មែរក្រមល្ងងកុំអាលនិយាយថាខ្មែរក្រមល្ងងខ្មែរក្រមអន់ណាយើងមិនមែនអញ្ចឹង មិនមែនខ្មែរក្រមអន់ណាខ្ញុំប្រាប់ឲ្យដឹងខួរក្បាលណាក់ណាក៏ដោយវាមានស្មើគ្នាអស់ប្រហែលខាំដូចគ្នាទាំងអស់มันខុសគ្នាទេក៏ដោយអាស្រ័យអ្វីមនុស្សមានតម្លៃដោយអាស្រ័យអីយើងបណ្ដោះខាងដើមនោះបណ្ដោះគំនិតសាសនាខ្មែរក្រមរឿងរៀនកំប៉ុងកបោះបានសុភាសិតបុរាណខំចាដាក់ថាវិជាជាទ្របខប់ប្រសើរដើរតណាចោលលួចមិនបានណាហើយបើយើងយល់ គេនិយាយពាក្យហ្នឹងអស់យើងយកមកបញ្ញាលមើលប្រាប់បងប្អូនយើងមើលបើកូនចៅយើងម្ដាយឪពុកយើងខំឲ្យកូនរៀនសូត្រថ្ងៃក្រោយបងបាន អនាគតខ្លះធ្វើដល់នាយករដ្ឋមន្ត្រីខ្លះធ្វើដល់ស្ដេចទៀតឃើញទេខ្លះខ្លះធ្វើដល់សេដ្ឋីណាជួញដូរធ្វើធំបានណាធ្វើក្រុមហ៊ុនធ្វើអីបានណាអានឹងដោយអាស្រ័យអីដោយអាស្រ័យវិទ្យាណាហើយដល់យើងឯណែខ្មែរក្រម ចំនួន10ដងរត់ទៅបាយអង្គបបមិនឃើញហ្នឹងបបដាំបាយលែងលងมันដាក់បាតលោកលោកឆាន់ក៏មានអីដាក់បាតលោកមិនធាន ដាក់បាតលោក ខ្មាលោក បាយលងសັດហ្នឹងក៏ពីពីក្រប់ហ្នឹងហើយដល់អញ្ចឹងចង់ឲ្យខ្មែរក្រមលូតលាស់ដោយចិនជាតិគេមិនបានខ្មែរក្រមលោកកណងទំនុកទឹកភ្នែកណាលោកកណងសមត្ថទឹកភ្នែកអត់មានអ្នកណាជួយអត់មានណាដឹង ណាកូនមានអូមានម៉ែត្រឹមត្រូវមានស្ដាច់ត្រឹមត្រូវមាន តែយួនទេគ្មានស្ដាច់ណាឃើញដែរគ្មានអូគ្មានម៉ែណាប៉ុន្តែខ្មែរក្រមរងងាយលោកអស់លោកទាំងអស់អ្នកប្រាជ្ញទាំងអស់ហ្នឹងនិយាយថាខ្មែរក្រមមិនវវវវវសម្បូរថ្លៃស្នុកសបាយសុខសបាយខ្លាំងអីណាបានខ្ញុំដឹងទឹកចិត្តសហព័ន្ធទាំងអស់ខ្ញុំយល់ខ្ញុំដឹងខ្ញុំយល់ដោយខ្លួនឯងមក ធូរដល់កន្លែងប្រទេសបានសុខសាន្តមនុស្សខំណាតស៊ូដើម្បីជួយជាតិណាដឹងថាខ្មែរក្រមលិចឡងដឹង ថាខ្មែរក្រមល្ងងខ្លៅហើយដឹងថាខ្មែរក្រមមិនបានរៀនសុទ្ធចេះដឹងណាលិចនោះក្នុងបាត់សម្បត្តិគឺថាទឹកភ្នែកនោះយើងនិយាយបើបើគិតទៅជាទន្លេស្មាត់បានហើយអូខេបើប្រមូលមកបានទៅជាទឹកទន្លេស្មាត់បាន ហេតុដូច្នេះខ្ញុំសូមនិយាយប្រាប់បងប្អូនយើងបើនិយាយយ៉ាងណាក៏ដោយអោយអនុគ្រោះដល់ខ្មែរក្រមផងហើយជួយយល់បណ្ដោះបណ្ដាលបញ្ញលហ្នឹងបណ្ដោះបណ្ដាលហ្នឹងគឺថាយើងរៀបចំសឹមសឹមកុំបំពល់ក្រែងមិនដល់ដូច ប្រាថ្នាដែលពាក្យគេថាហ្នឹងណាយើងធ្វើអ្វីក៏ដោយយើងត្រូវគិតណោះដូចដែលគុណនិយាយខាងដើមធ្វើអ្វីក៏ដោយត្រូវមានគំនិតចាត់យើងត្រូវគិតជាខាងដើម គិតគ្រូឲ្យអស់បានយើងធ្វើធើបអត់ផងជើងអត់ដល់ទូលីកដូណាណែបងប្អូនយើងនិយាយបានហើយក៏មកធ្វើមិនទាន់បានច្រើនខ្ញុំជឿថាធ្វើមិនទាន់បានការនិយាយនោះណាក់ណានិយាយបានអត់ប្រសង់គ្រប់ព្រះអង្គឡើងទេសនាតែងទៅទេបាន តាមថតាមក្បួន កងខ្លួនអនុវត្តមិនទាន់បានទេខ្ញុំជឿថាអនុវត្តមិនទាន់បានទេដោយខ្ញុំជាដើម ខ្ញុំនិយាយហ្នឹងគ្រាន់តែការខ្ញុំយល់ឃើញទេខ្ញុំមិនហ៊ាននិយាយប្រវត្តិសាស្ត្រខ្ញុំមិនហ៊ានវែកញែកដល់ជ្រៅទេពីព្រោះខ្ញុំយល់មិនផន់ដល់បាទខ្ញុំអូខេមិនហ៊ានប្រវត្តិជ្រៅបាទឯកណាអរគុណបងអរគុណបងយថាញឹកឥឡូវបងចន្ទធីយើងគួរតែបន្តឬក៏យើងឈប់ប៉ុណ្ណឹងយបងមួយម៉ោងហើយយ៉ាងម៉េចយាយសុំយោបល់ពីចន្ទធីផងក្រៅសុំចង់ឲ្យគុណចាស់ឥឡូវយើងបាន1ម៉ោងហើយទៅបាន1ម៉ោងហើយ បានម៉ោងយើងមួយម៉ោងកន្លះនោះយើងជជែកពីពីសិទ្ធិបរដ្ឋនិងសិទ្ធិនយោបាយទីទៅ ជាងចូលទីទៅជជែកដល់បងថាចន្ទធីមេតាចាប់ដើមពីសិទ្ធិសេរីភាពវិញណាចឹងកណាចាអាចចាប់ដើមបានណាគូនេះអញ្ចឹងចឹងចាបាទជាបឋមខ្ញុំប្រកាសណាសូម ជំរាបសួរសាជាថ្មីម្ដងទៀតតកតងនឹងការផ្សព្វផ្សាយនៅថ្ងៃនេះតាមរយៈទូរទស្សន៍ KK CCTV ចឹងខ្ញុំកាលណាខ្ញុំបាទឆ្លៀតក្នុងឱកាសនេះសូមលើកពីសិទ្ធិបរដ្ឋនិងសិទ្ធិនយោបាយដើម្បីចែកជូន ដល់បងប្អូនប្រជាប្រដ្ឋយើងខ្មែរក្រោមទាំងអស់ដើម្បីពួកគាត់យល់ដឹងអំពីសិទ្ធដែលមានពីកំណើត អំពីសិទ្ធដែលមាននឹងត្រូវការពៀឡើងដោយច្បាប់អន្តរជាតិដូច្នេះ តាំងពីដើមមកខ្មែរកម្ពុជាក្រោមយើងទាំងអស់គ្នាសិតតែបានជួបប្រទះពីការលុបបំបាត់នៅសិទ្ធិសេរីភាពដែល ប្រព្រឹត្តឡើងដោយអាញាធរយួនប៉ុន្តែ ការគៀបសង្កត់ការដាក់សម្ពាធរបស់រដ្ឋាភិបាល មកលើ ខ្មែរកម្ពុជា ក្រោមចំពោះសិទ្ធិបរដ្ឋនិងសិទ្ធិនយោបាយគឺពួកគេធ្វើជា ប្រចាំធ្វើជាសកម្មពីចំនួនមួយទៅចំនួនមួយមិនថារដ្ឋបាលសេរីក៏រដ្ឋបាលកុម្មុយនីសទេខ្ញុំបកណាខ្ញុំបាទចង់លើកបង្ហាញទៅបរដ្ឋរបស់ខ្លួនថាសិទ្ធអីទៅដែលថាសិទ្ធបរដ្ឋអីទៅដែលថាសិទ្ធនយោបាយហើយសិទ្ធទាំងនេះ មិនត្រូវបានញែកចេញពីគ្នាបានទេកាលណាបងប្អូនស្វែងយល់អំពីសិទ្ធិបរដ្ឋគឺបងប្អូនត្រូវមានសិទ្ធិនយោបាយនៅក្នុងនោះជាស្រេចព្រោះសិទ្ធិទាំងនេះត្រូវបាន ការពារឡើងដោយច្បាប់អន្តរជាតិហើយមានចែងនៅក្នុងច្បាប់ស្ដីពីជនជាតិដើមផងដែរ ដើម្បីកុំឲ្យវែងឆ្ងាយ យើងចង់និយាយថាតើបរដ្ឋមានសិទ្ធិអ្វីខ្លះតកតងក្នុងការរស់នៅ ក្នុងនាមជាមនុស្សក្នុងការរស់នៅក្នុងនាមជាក្នុងសង្គមដែលស្របច្បាប់ដែលការពារដោយច្បាប់បើយើងនិយាយអំពីសិទ្ធិបរដ្ឋ សម្រាប់លើសកលហ្នឹងគឺបរដ្ឋមានសិទ្ធទូលំទូលាយគឺបរដ្ឋមានសិទ្ធចូលរួមក្នុងជីវភាពនយោបាយពួកគាត់មានសិទ្ធឈរឈ្មោះឲ្យគេបោះឆ្នោតពួកគាត់មានសិទ្ធចូលរួមគ្រប់ជីវភាពនយោបាយ គ្រប់និន្នាការទាំងអស់ដែលមាននៅ ក្នុងសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សសិទ្ធិបរដ្ឋនិងនយោបាយមានការផ្គូផ្គងមួយ របស់អាញាធរវៀតណាមអាញាធរយួនដែលជាអ្នកប្រព្រឹត្តមានអ្នកគូផ្គងគេប្រើពាក្យថាបើបរតខ្មែរក្រមបាត់បង់សិទ្ធិសេរីភាពទាំងអស់នោះតើខ្មែរកម្ពុជាក្រមត្រូវធ្វើយ៉ាងណា ដើម្បីទាមទារសិទ្ធិទាំងអស់នោះត្រឡប់មកវិញ។ តាំងពីសម័យដើមមកយើងឆ្លើយមិនរួចយើងអត់មានលទ្ធភាព ក្នុងការបំភ្លឺប៉ុន្តែមកដល់បច្ចុប្បន្នយើងមានលទ្ធភាពកលៈទេសៈនឹងយើងមានលទ្ធភាព គ្រប់គ្រាន់ក្នុងការបំភ្លឺជូនប្រជាពលរដ្ឋខ្មែរក្រមទាំងអស់ដើម្បីឲ្យគាត់ដឹងឲ្យគាត់ជ្រាបទោះមានការរំលោភបំពាន ជាហូហែមកក៏ដោយប៉ុន្តែស្មារតីរឿងមមរបស់បងប្អូន ខ្មែរក្រមកំរាថយត្រូវតែឈ្មោះទៅមុខគ្រប់គ្រងសិទ្ធិនយោបាយសិទ្ធិសិទ្ធិបរដ្ឋនិងសិទ្ធិនយោបាយនេះឲ្យបានដើម្បីផលប្រយោជន៍ការពារផលប្រយោជន៍ជាតិមាតុភូមិរបស់យើង ដូច្នេះ ឆ្លៀតនៅក្នុងឱកាសហ្នឹងខ្ញុំប្រកាសណាខ្ញុំបានមិនចង់លើកពីទស្សនៈរបស់ខ្ញុំប្រកាសណាផ្ទាល់ចរិតទេខ្ញុំប្រកាសណាសូមអាននៅមាត្រាច្បាប់1គឺមាត្រាទី3និយាយអំពីសិទ្ធិនយោបាយរបស់ជនជាតិដើមបាទមាត្រា3ជនជាតិដើមមានសិទ្ធិស្វ័យសម្រេច តាមស្មារតីនៃសិទ្ធិនេះ ជនជាតិដើមធ្វើសេចក្តីសម្រេចចិត្តអំពីស្ថានភាពនយោបាយរបស់ខ្លួនដោយសេរីនឹងធ្វើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌របស់ខ្លួនដោយសេរីយើងមើលតាមរយៈមេត្រាច្បាប់ ទី23នេះបានការពារបានចង្អុលបង្ហាញឲ្យយើងមានសិទ្ធិគ្រប់យ៉ាងដើម្បីធ្វើទៅតាមគោលនយោបាយធ្វើទៅតាមសេចក្តី បំណងប្រាថ្នារបស់ខ្លួន នៅក្នុងដែនអធិបតេយ្យសង្គមជាតិរបស់ខ្លួនដូច្នេះ តកតងនឹងសិទ្ធិសេរីភាពធ្វើនយោបាយចូលរួមជីវភាពនយោបាយដោយសេរីខ្ញុំប្រកាសណាសូមអំភ្លឺជូនប៉ុណ្ណឹងហើយសូមអានមេត្រាជូនប៉ុណ្ណឹងដើម្បីបន្តទៅទៀតសូមឲ្យបកគលវេទិកានឹងទៅគុណម្ចាស់ហើយចាត់ចែងទៅតាមអតីតរបស់ព្រះអង្គមក មិនលឺទេគុណណាអូខេនៅក្នុងមាត្រាទី3នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិហៅហៅខាត់ថា UN Trip ហ្នឹងគឺជាអឺមាត្រាមាត្រាទី3បានអនុញ្ញាតឲ្យជនជាតិដើមមានសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងនៅទីនេះយើងក៏បានសិក្សា បានពន្យល់ច្រើនហើយអំពីត្រង់ចំណុចហ្នឹងប៉ុន្តែ នៅឡើយទេ ដែលយើងមិនតាន់បានយល់អំពីសិទ្ធិសម្រេចវិកតាស្វាសនាដល់ខ្លួនឯងតាមពិតគាត់ប្រជាពលរដ្ឋរបស់យើងហាក់ដូចជាគិត ថាសម្រេចវាសនានឹងហាក់ដូចជាគាត់ចង់និយាយពីក្របទឹកដីតែម្ដងអឺទឹកដីរបស់ពួកគាត់តែម្ដងដូច្នេះយើងមិនមែនមានន័យថាយើងចង់ឲ្យគាត់សម្រេចវាសនា ទៅលើទឹកដីភូមិករ ឬក៏សម្រេចនៅឯករាជ្យភាពនឹងដោយដុំកំភួនជាលក្ខណៈប្រទេសជាតិនោះទេ ពាក្យថាសម្រេចវាសនាខ្លួនដោយខ្លួនឯងតើសម្រេចបែបណាទៅដែលគេហៅថាសម្រេចវាសនាយើងអាចថែរក្សាប្រពៃណីដោយខ្លួនឯងអាចប្រកបមុខរបរវិជ្ជាជីវៈរបស់យើងដោយស្វ័យប្រវត្តិអត់មានអាណាមកណែនាំមកមកមកមកគេហៅថា នេះរបស់យើងទេយើង ត្រូវតែមានសិទ្ធិសម្រេចវាសនាក្នុងយើងតើលោកតាថាច់ញឹកមានការយល់ស៊ីជំរៅទៅលើពាក្យហ្នឹងដែរទេបងពាក្យថាសម្រេចវាសនាតើសម្រេចដូចមិនដាច់ទៅសម្រេចវាសនាទៅខ្លួនឯងនេះតាមខ្ញុំយល់បានខ្លះខ្លះណាណាណាគឺយើងធ្វើអ្វីដោយ ខ្លួនយើងបត្រល់ហ្មងបាទធ្វើអ្វីយើងចង់បានថាធ្វើអ្វី ដោយអត់មានគំនាបពីណាក់ណាណាហ្នឹងអត់មានគំនាបអត់មានធៀបសង្កត់អត់មានដូចថាមានរបងរាំងអញ្ចឹងណាដូចថាបើយើងធ្វើការងារទៅបីយើងទិញឡានអត់មានតូធ្វើกระดาษស្នាមរាំងសកាត់មិនអោយយើងទិញអីចាញ់ចោះនោះអានឹងគឺយើងចង់បានលេងនឹងខ្មែរក្រមចង់បានសិទ្ធិសេរីភាពនឹង សម្រាប់វាសនាដោយខ្លួនឯងនឹងបានន័យថាចង់អោយស្មើភាពនឹងមនុស្សរនៅលើផែនដីនេះមកតបីចិនជាតិណាក៏ដោយអោយស្មើភាពគ្នាចាំមិនអោយលើសគេមិនអោយក្រោមគេណាចឹងតែយើងចង់បាននឹងនឹងយូរហើយប៉ុន្តែប្រាថ្នានឹងបើតាមអដិតធូបអស់ប្រមាណបាវហើយចង់បានណាចង់បាននឹងសិទ្ធវាសនាដោយខ្លួនឯងហ្នឹងហើយកងចំណែកខ្ញុំខ្ញុំសូមនាទីនេះ ដើម្បីបញ្យលណែងពីបាក់ខកាត់ទៅប្រទេសក្រៅកាត់និយាយថា យើងត្រូវទៀមទាហើយកាត់និយាយថាដកឡប់ទៅយកហានភពណាហើយក៏ខ្ញុំចង់បានបញ្យលពាក្យនឹងតិចប្រាប់បងអូនយើង សួរទៅរដ្ឋាភិបាលយួនហ្នឹងមកដកឡប់ហ្នឹងប្រែថាឯករាជ្យដល់ទៅយកហ្នឹងសេរីភាពណា សិទ្ធិសេរីភាពនេះឯងដល់ហាន់ភពនោះឡាសុផាមង្កលប៉ុន្តែឯករាជ្យក៏មានឯករាជ្យហើយក៏មានឯករាជ្យហើយប៉ុន្តែសិទ្ធិសេរីភាពខ្មែរក្រមបាននេះណាមានណូមាន មាន សិទ្ធិសេរីភាពណូណូប៉ុន្តែតាក្រកាត់យក54សេចក្ដីយកទៅទៀមទាននឹងអន្តរជាតិប្រាប់ថាគេសុំសិទ្ធិ ឯករាជ្យសេរីភាពសុផាសមង្គលជូនចិនជាតិទាំងអស់54សិនជាតិណា54ចិនជាតិហ្នឹងដល់ឯករាជ្យហើយរំដោះហើយខ្មែរក្រមបានសិទ្ធិសេរីភាពនៅខ្មែរក្រមបាន សុខាមង្គលនៅហេតុដេចនៃ ថាសុខាមង្គលយ៉ាងណាអានភុកនោះមិនឆៅថាអានភុកមិនឆៅថាសុខាមង្គល មិនថាអឺទៅយកដកឡប់ទៅយកណាហេតុដែលខៅថាសិទ្ធិសេរីភាព ទៅយកនោះគឺសិទ្ធិសេរីភាពណារដ្ឋាភិបាលហ្នឹងគឺហាណយហ្នឹងគឺហូជីមិញហ្នឹងបានទៅស្លាអន្តរជាតិបានទៅសុំពីអន្តរជាតិសុំអោយអាមេរិកកាំងចេញពីប្រទេសទៅអោយខ្មែរហើយនឹងចិនជាតិ54សញ្ជាតិនឹងគេមាន សុផាមង្គលមានអ៊ីត្រឹមត្រូវណារស៊ីត្រឹមត្រូវដោយសម័យអាជីវណាហើយសួរតើដល់ខ្មែរក្រមមានសិទ្ធិសេរីភាពណោខ្មែរក្រមមានសុផាមង្គលណោខ្មែរក្រមយំគ្រប់ខេតណាដាក់ចាប់ច្រកដាក់គុកយកដីខ្មែរក្រមណោណាហើយហើយនុងនឹងសុផាមង្គលនឹងនឹងហាន់ភុកគេនឹងហើយសិទ្ធិសេរីភាពនឹងណាណាសិទ្ធិសេរីភាពនឹងណា ដើរធ្វើចំណែនតិចចាប់ដើរធ្វើចំណងតិចចាប់ផាកអោយឺតចាប់ណាសំលេងខ្មែរក្រមក្រន់គេនិយាយຫມត់គេសោះមិនអោយនិយាយហឹមខ្មែរក្រមមិនអោយហៅណាអោយឺតមិនអោយផាកណោះហើយនេះនោះនឹងសិទ្ធិសេរីភាពនឹងណាហ្នឹងសិទ្ធិសេរីភាព ណាឯងធ្វើអ៊ីធ្វើតូកុំអោយតែលើកថប់មកអ្វីប្រទេសគេកុំអោយ លັດដចិនវៀងគេគេមិនទាវគេមិនព្រមអានោះខុសច្បាប់ប៉ុន្តែខ្ញុំចង់និយាយខ្មែរក្រមនោះគ្នាក៏មានគំនិតទេទូរត់បហារត់ជួននឹងទេគ្នាសុំតាសិទ្ធរស់ឲ្យបានសិទ្ធសេរីភាពស្មារភាពស្មើគ្នាណោឲ្យវាត្រឹមត្រូវឲ្យវារស់ជាមនុស្សត្រឹមត្រូវណោអានឹងហើយហៅថាសិទ្ធសេរីភាពហើយ ហើយហេតុនេះលោកឯងនិយាយហើយអមមិនធ្វើធ្វើបាបខ្មែរក្រមអញ្ចឹងខ្មែរក្រមមានហានភុកឯណា មាន សុផាមង្កលឯណាឡើងណាហៅសុផាមង្កលសុផាមង្កលនោះអត់មានរឿងរ៉ាវអត់មានទឹកភ្នែកទឹកសម្បល់ទេ គឺរីករាយសប្បាយណាគ្រួសារគេជួបជុំគ្នាអត់មានបែកបាក់អត់មានអីទេបានគេហៅសុផាមង្កលបានពាក្យសុផាមង្កលក៏មិនស្ថិតនៅលើ ណាក់មានឬណាក់ក្រនោះឡើយក៏មែនទេ សុផាមង្គលស្ថិតនៅលើទឹកចិត្តរបស់មនុស្សគ្រួសារហ្នឹងប្តីប្រពន្ធហ្នឹងគេសុខដុំរំនាតបីគេក្រប៉ុន្តែគេមានសុភមង្គលណាណាកងណាក់មានមួយចំនួនមានទ្រព្យមានសម្បត្តិក៏មានសុភមង្គលនៅតែបែកបាក់គ្នានៅតែមានក្រថ្នាក់មានបញ្ហាកើតឡើងណកន្លែងនឹងហើយមិនមែនហៅសុភមង្គលបានទេ ដូចជាខ្មែរក្រមចិនជាតិ54ខ្មែរក្រមទៀតដល់ណែ54មានខ្មែរក្រមវេទនីខេតម៉ត់ជ្រូកវានោះក៏យំយកវត្តយកវ៉ាឡងហននោះស្លាទៀនកសាងមិនបានអាស្លាទៀនមួយចិត្តទៅចង់វាយចូលណែវត្តនំសេកនោះលោកទូបិណ្ឌបាតមិនអោយទូបិណ្ឌបាតណែទៅចាប់ឡានលោកណោះគេណាលែងនំសុផាមង្កលណាលែងនំសិទ្ធិសេរីភាពលែងណាយើងមិនមិនលើកអានឹង យកមកនិយាយហើយជិមិញមាននិយាយណាមិននឹងកាត់ស្លាប់កាត់និយាយប្រាប់ luôn ណាទូទាមទារអន្តរជាតិប្រាប់ luôn ណាដប់ឡប់ទៅយកហាន់ភុកយ៉ាងតកណាអង្គងឡាយ៉ាងតកណាក៏ិនងឿងគោរពសាសនាណាតាមចិត្តយើងអត់មានអត់មានរាំងស្កាត់ស្លាឆោតទៀននោះបើចិត្តខ្ញុំខ្ញុំប្រាប់ថាអូយកសាងវត្តក៏ដោយមិនហត់ស្លាឆោតទៀនចោអីទេកសាងវត្តទៅ យើងរស់នៅយើងមានវត្តវាសាសនាខ្មែរយើងទៅមានมันខ្លាចអីហ៎ខ្ញុំថាខ្ញុំមិនខ្លាចទេខ្ញុំមិនយ៉ាងណាព្រោះខ្ញុំមានរឿងទឹកដីដែរខ្ញុំទៅចោលមិនបានបើសិនណាខ្ញុំក៏មានរឿងទឹកដីខ្ញុំខកសន្យាទុតិយនោះនោះណាខ្ញុំខ្ញុំចឹងណាខ្ញុំសាសនាខ្ញុំចឹងណាខ្ញុំប្រាប់ថាបងប្អូនយើងត្រូវរកក្រោកឈរឡើងទៀមទាត់សិទ្ធិសេរីភាពនឹងឲ្យបាន ពីប្រហោជីមិញគាត់និយាយយូរណាស់តើដល់ក្លាប់ទៅយកហាន់ភុកហ្នឹងណានិយាយយូរហើយនិយាយពេលមិន năm 75ណានឹងនងកាលគាត់នោះរស់ណាគាត់ស្លាប់ năm 30ចិនហ្នឹងណា30ចិនដែរគាត់ស្លាប់ហើយអាឡូមិនមិនចាបានរដ្ឋាភិបាលនឹងធ្វើទុកខ្មែរណាគ្មានសិទ្ធិសេរីភាពគ្មាន សុខភាពអង្កលគេ ប្តីប្រពន្ធបែកបាក់អាខ្លះទូស៊ីនួលប្រេនកប្តីនោះឯតាប្រពន្ធទូកងទីនោះមិនបែកបាក់ឃើញណាទូរួងចាក់ឲ្យប្រេនកឯណោះណោះប្តីនោះឯតាប្រពន្ធនោះឯណោះในนุ่งในหนาสุภาพมังคลทบไปเมียนเมียนเมียนทรอปนับปานากร้อยโนแต่ตึกพนักสโรบายคลายตัวเจ็ดตุกណាស្រែកក្រកយុទ្ធធរប៉ិនប្រព្រំនួយណាលោកអើយណាអោយជួយខ្ញុំផង អេប៉ិនណាជួយ ណាតកូលខ្មែរក្រមមានអូ មានម៉ែត្រឹមត្រូវណាគឺមានស្ដាច់មាននេះត្រឹមត្រូវហ៎មកមិនធ្វើបាបខ្មែរដល់បាត់មហានគរចក្រភពនគរមនោមកដុំផាត់ប៉ាន់បាបដែរយើងហេតុតែបើយកដេគេយកចោះគេសុំតសិទ្ធរស់នៅត្រឹមត្រូវជាមនុស្សហេតុមិនរេចលោកឯងមិនអោយសិទ្ធខ្ញុំប្រាប់ថាពេលត្រឹមនឹងឡើងទៅ ខ្ញុំប្រាប់ថានិន្នាកាលាយប់បានណាបើយប់មិនបាន ក្រែងលួងខ្ញុំងាប់ទៅមិនតាន់យប់បានដែរបើខ្ញុំនៅរកគឺថានិន្នាយកកាលាថាបានសិទ្ធិសេរីភាពជូនចន្ទជាតិខ្មែរយើងខ្ញុំប្រាប់ថាណែទឹកដីទឹកដីរបស់យើងបើគេកានកាប់កានកាប់ចោះប៉ុន្តែឲ្យសិទ្ធិខ្មែរក្រមរស់នោះ ដូចជាចន្ទជាតិជួនចន្ទជាតិដតេអញ្ចឹងត្រឹមត្រូវស្មើភាពគ្នា អានោះសិទ្ធិសេរីភាពសុផមង្គលកាលាខ្មែរក្រមបានសុផមង្គលនោះបានអស់លោកបានសុខបើសុផមង្គលមិនបានសិទ្ធិសេរីភាពមិនបានទេអស់លោកមនុស្សសុខទេប្រាប់ឲ្យដឹងខ្ញុំប្រាប់ជូនដំណឹងហ្នឹងឲ្យដឹងមកខ្ញុំប្រាប់ទៅរដ្ឋាភិបាលយួនឲ្យដឹងប្រាប់ថាខ្មែរក្រមពេលហ្នឹងมันស្ងំក្បាលឲ្យលោកឯងសង្កត់ចុះទៀតมันឲ្យលោកឯងសង្កត់ក្បាលចុះទៀតពីត្រឹមនឹងឡើងទៅបងប្អូនយើង ណាយើងត្រូវទៀមទាសិទ្ធិរបស់យើងហោជីមីងកាត់រស់កាត់ញ៉ៃត្រឹមត្រូវកាត់ឲ្យរស់ច្បាប់វៀតណាមចេញមកប្រើគាត់ទន្ទឹមនឹងច្បាប់អន្តរជាតិมันខុសប្រមាណដែរខ្ញុំប្រាប់ថាឲ្យយកច្បាប់វៀតណាមចេញមកប្រើលោកឯងសុទ្ធច្បាប់នោះធ្វើនឹងធ្វើសេដ្ឋកិច្ចច្បាប់ណា ការរនោបំមនុស្សច្បាប់ណាបើតាមខ្ញុំនឹងអាក្រុមហ៊ុនធានារ៉ាប់រងណាណាហាណយប្រសាយថាថ្ងៃមក ខាងមក 2020មិនបានណាត្រូវកັບបោហៀមឲ្យប្រជាច័ន្ទទូទៅតាំងប្រទេសប៉ុន្តែខេតប្រតបាំងនឹងបានណូបងប្អូនណាទទួលបានណូបោហៀមណូណាបើតាមខ្ញុំមើលឃើញដល់បាត់អស់កងវាលើកឯងផ្សាយចេញហើយណាថ្ងៃមកខាងមកខែងាង2មេបាប្រែកັບបោហៀមចុយយ៉ាងក៏ hiệu lực từ ngày một tháng 1ណាដល់លោកមានទេណាឃើញណាបានខែហើយចូលខែទី3ហ្នឹងណាឃើញណា ឃើញណាបានបាននោះបើហៀមបាននោះខ្មែរក្រមបាននោះឃើញណារ៉ាប់រងហ្នឹងឯងក្រុមហ៊ុនធានារ៉ាប់រងណានេះគុណអូខេអរគុណទេបងបាទហ្នឹងហើយតាមការបកស្រាយរបស់ថាច់ញឹកហ្នឹងគឺថាជាភាពមួយដែលយើងទាំងអស់គ្នា មិនតន់យល់អំពីពាក្យថាសម្រេចវាសនាខ្លួនឯងនៅឡើយទេ យើងរវល់តែត្រឹមត្រមត្រឹមត្រមមិនខ្លាមិនហ៊ានសម្រេចវាសនាខ្លួនឯងតើក្នុងន័យមេត្រាទីទីទីទី3បងចន្ទធីបានលើកឡើង គឺគឺចង់ឲ្យនៃសេចក្តីយ៉ាងណាដែរបងថាយឹកថាតើសម្រេចវាសនាខ្លួនឯងតើគេចង់ឲ្យសម្រេចនេះលើអ្វីសម្រេចវាសនាដោយខ្លួនឯងណាបងបងសំបងថាចន្ទធីបង អាសូមបងយ៉ាងទីបងបងសូមអរគុណពីដងទៀតហើយនឹងសូមអរគុណបងញឹកដែលបានបកស្រាយក្បោះក្បាយតកតងនឹងសម្ពាធដែលយួនធ្វើទុកបុកម្នេញខ្ញុំប្រកាសណាសូមលើកពីទស្សនៈរបស់ខ្មែរក្រោម ឈលលើគោលជំហរទៀមទាសិទ្ធស្វ័យសម្រេចជោគវាសនាខ្លួនដល់ខ្លួនឯងអ្វីអ្វីដែលបងយើងបានលើកឡើងមិញហ្នឹងគឺទស្សនៈយួនតែម្ដងគ្រប់ចំនួនគេមិនអោយខ្មែរយើងទេកាលណាបើគេ ផ្ដាល់សិទ្ធណាមួយឲ្យខ្មែរយើងស្មើនឹងគេ ផ្ដាល់សិទ្ធ ស្វ័យសម្រាប់ជោគវាសនាខ្លួនដល់ខ្លួនឯងហើយបើខ្មែរក្រោមទទួលបានសិទ្ធស្វ័យសម្រាប់ខ្លួនដោយខ្លួនឯងនោះគឺយួនលែងមានម្ចាស់ការគ្រប់គ្រងទៀតហើយខ្ញុំកាលណាសូមជម្រាបហេតុផលអីខ្លះដែល យួនមិនអាចគ្រប់គ្រងលើខ្មែរបានទៀតព្រោះគ្រប់មេត្រាទាំងអស់ស្ដីពីច្បាប់ជនជាតិដើម គឺត្រូវផ្ដល់សិទ្ធឲ្យបរដ្ឋខ្មែរក្រមសម្រាប់ជោគវាសនាខ្លួនដោយខ្លួនឯងក្នុងជីវភាពនយោបាយដោយសេរី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគិច្ចវប្បធម៌របស់ខ្លួនដោយសេរីអត្ថន័យទាំងអស់ដែលមានចែងនៅក្នុងច្បាប់ហ្នឹងគឺយួនឡែងមានលទ្ធភាពឡែងមានឥទ្ធិពលលើខ្មែរក្រមទៀតហើយខ្ញុំប្រកាសណាសូមជម្រាបគុណម្ចាស់និងប្រិមិត្តទស្សនិកជនដែលតាជ្រាប រសិទ្ធសម្រាប់ជោគវាសនា ខ្លួនដល់ខ្លួនឯងនឹងគឺក្រោកប្រឹងតស៊ូធ្វើដើម្បីខ្លួនដល់ខ្លួនឯងមិន ចាំបាច់នៅក្រមរណបនៅក្រមអាណានិគមនៅក្រមការគ្រប់គ្រង ការចង្អុលបង្ហាញ របស់ ជាតិសាសន៍ដទៃទេសូមអរគុណមានតែប៉ុណ្្នឹងគុំចាស់អូខេ អនុសាសន៍5នាទីសូមបន្ថែមពីលោកថាច់ញឹកយើងបញ្ចប់ព័ត៌មានរបស់យើងតែប៉ុណ្ណឹងឥឡូវសូមជើញបងថាច់ញឹកបន្ថែមសេចក្តីលើបងចន្ទធីបាទតាលោកចន្ទធីគាត់និយាយនេះគឺជាត្រឹមត្រូវហើយច្បាប់ប៉ុន្តែយើងនៅក្រមអាណានិគមប្រទេសគេយើងសុំតែចិនចិត្តដល់ខ្ញុំប្រាប់ថាចង់និយាយប្រាប់ថាយោដេយោចោះ ប៉ុន្តែ tropical សិតជាចិនជាដើមសិតសម្រាប់វាសនាដោយខ្លួនឯងបាទយើងយើងចង់និយាយប្រាប់ថាយើងរណោក្រមការការឃុំក្រងរបស់យួនប៉ុន្តែយើងមានវាសនាសម្រាប់ដោយខ្លួនឯងយើងចង់ធ្វើអ្វីធ្វើតាមចិត្តយើងបំណងរបស់យើងគឺអញ្ចឹងក៏មានសាសនាចង់រណោក្នុងទ្រុងដែរក៏មានដែរ សត្វទាំងអស់បងប្អូនឃើញទេសត្វហោលើមេឃអត់មានព្រំដែនទេចង់ទៅណាទៅគេថាកងដំមនុស្សក៏អញ្ចឹងដែរគេប្រាថ្នាតាមជាតិនីមួយនីមួយគេអត់មានព្រំដែនគេចង់ទៅណាទៅតាមចិត្តគេគេចង់ធ្វើអីតាមទំនឹងចិត្តគេអានោះចំណងរបស់ចិត្តមកមនុស្សគឺអញ្ចឹងឯងព្រោះអីពិភពលោកខំធ្វើការធ្វើអីអន្តរជាតិខំធ្វើការធ្វើអីធ្វើសម្រាប់ឡើងហ្នឹង សម្រាប់ប្រាប់បងប្អូនយើងឲ្យដឹងថាទៅបីប្រទេសណាទៅបីចន្ទជាតិណាក៏ដោយมันអោយជីចន់ចន្ទជាតិណាទាំងអស់មកលើពិភពលោកហ្នឹងឃើញណាកុំឃើញរុស្ស៊ីទ្រួយអ៊ុយក្រែនហ្នឹងនៅតែអន្តរជាតិតកលទោះយើងអាងអំណាចអាងកម្លាំងអាងអីណែទៅឃើញគេតកលទោះណាយើងទៅបីមនុស្សតូចមនុស្សធំមនុស្សក្រមនុស្សមានអីក៏ដោយមានសិទ្ធស្មើគ្នាគាត់យើងស្មើគ្នា អាឡូបានបានសិទ្ធដល់សិទ្ធនារីទៀតវៀងបិណ្ឌដាំងណាំនៅបិណ្ឌដាំងណាណាអានោះយ៉ាងវៀងព្រមនៅណាសិទ្ធនារីរណោត្រូវស្មារភាពនឹងបុរសរណោក្រមមេឃលើដីនឹងគឺមានសិទ្ធទាំងអស់គ្នាយើងអត់មានអ្នកណាជីជន់អ្នកណាស្ត្រីក៏អញ្ចឹងបុរសក៏អញ្ចឹងអត់មានសិទ្ធជីជន់គ្នាទេយើង នៃណាខុសប្រាប់ថាខុសនៃណាត្រូវប្រាប់ថាត្រូវយើងក៏មានប្រើអំពើហិង្សាហើយយើងក៏មិនត្រូវការប្រើអំពើហិង្សាទៅលើគ្នាពន្លបដោយពីដើមទៀតដែរហើយសំបីតាខ្មែរយើងមួយចំនួនពីដើមហ្នឹងច្រើនតែពន្លបនៅលើនារីច្រើនតែស្វឹងស្រាយច្រើនគោរពនៅច្បាប់នឹងមិនបាទច្រើនតែច្រើនតែដាច់ដាច់ខោដាច់សិល5នឹងសិល5នឹងថ សូរាមេរីហ្នឹងតដាច់ដាច់សូរាមេរីគឺដាច់អ្វីអ្វីទាំងអស់សិល5ត្រូវដាច់ហើយបែកដាច់គ្លីលោកអង្គហើយកណាសូមបញ្យល់ប៉ុណ្្នឹងបានអូខេអរគុណហើយដល់ពេលវេលាល្មមបញ្ចប់កម្មវិធីរបស់យើងហើយ1ម៉ោងកន្លះហើយអឺយើងនៅសល់តែ1នាទីទៀតអាត្មាភាពសូមអរគុណដល់បងទាំងពីរបងថាច់ញឹកហើយនិងបងចន្ទធីបានលះបង់ពេលវេលាកម្មវិធីប្រចាំថ្ងៃពុទ្ធគឺនិយាយអំពីអឺ នីតិបណ្ដោះគំនិតនិងទស្សនៈខ្មែរក្រមគឺយើងបដោតអារម្មណ៍ទៅលើច្បាប់ទាំង lain ឬក៏បដិបដោតអារម្មណ៍ទៅលើសិទ្ធិជនជាតិដើមរបស់យើងយើងអាចបានធ្វើត្រឹមណាយើងគួរតែយកមកបង្ហាញប្រាប់ជូនប្រិយមិត្តរបស់យើងឲ្យបានចេះគិតចេះគូរ ឲ្យមានស្មារតីរឹងមាំកុំឲ្យចាញ់ច្រាបកុំឲ្យចាញ់គេសន្លត់ឲ្យទៅលំមុំយើងភ័យញ័រអស់ហើយយើងធ្វើម៉េចឲ្យពង្រឹងស្មារតីរឹងមាំកុំឲ្យគាត់ចាញ់សម្លុតរបស់គេអញ្ចឹងសូមអរគុណបងតាពីហើយសូមអរគុណដល់ប្រិយមិត្តរបស់យើងអានេះអត់បានឆ្លើយសំណួរទេពីព្រោះអត់មានឃើញសំណួរសួរបានត្រឹមតែចូលជា comment បានហើយឡូវបងបងចន្ទធីមិនបានឆ្លើយសំណួរទេថ្ងៃនេះមើលទៅគាត់ជាជាបលទស្សនៈរបស់គាត់ ចឹងសូមសន្យាថាថ្ងៃពុទ្ធយើងបន្តនៅកម្មវិធីរបស់យើងទៀតយើងនឹងបន្តអំពីប្រធានបទយើងទៀតជាបន្តនៅក្នុងការជជែករបស់យើងថ្ងៃ ពុទ្ធជានេតិបណ្ដោះកម្រិតនិងទស្សនៈខ្មែរក្រមចឹងសូមអរគុណច្រើនសូមចម្រើនពរនិងប្រកេនពរសុខភាពល្អជួយទៅនឹងពុទ្ធពរតម្លៃបុព្វកាលថ្នាយណាបានដូចសេចក្តីប្រាថ្នាសូមថ្លែងបង្គំលានិងសូមចម្រើនពរលា